ឬសូប្រសាសគេថាសម្ដីដែលថាដើរធ្វើតែបំចឹងទៅគឺថានឹកឃើញមានសេចក្តីសុខនៅក្នុងជីវិតកណាទីព្រោះបំហ្នឹងមិនមែនចំពោះតែក្នុងបរលោកទៅជាតិមុខជាតិក្រោយទេក្នុងការដែលយើង អាចថាបើធ្វើតែប៉ុណ្្នឹងគឺបានដីថាក្នុងចិត្តនឹងមានសេចក្តីសុខហើយប៉ុន្តែដោយសេចក្តីស្ងប់ស្ងាត់របស់អ្នកដែលត្រេកអរទៅក្នុងបុណ្យកុសលហ្នឹងប៉ុន្តែជាអ្នកមានធัวបានស្ដាប់ហើយពិចារណាឃើញនៅធัวក៏អប់រំចិត្តឲ្យស្ងប់រងាប់មិនមានពៀមិនមានព្យាបាទជាចិត្តធំទលំទលាយ មិនមានចងគនុំគុំស្អប់អីទៅរកអ្នកណាអ្នកណាឡើយគុណណាហើយមានសេចក្តីអត់ធន់ព្រោះមិនមែនទទួលតែអារម្មណ៍ល្អជាទីពេញចិត្តតែប៉ុណ្ណឹងទេ មានអារម្មណ៍មិនល្អជាធម្មតាក្នុងខ្លួនយើងហ្នឹង ក៏មានជារាមានជំងឺឈឺស្កាត់ចឹងទៅពេលខ្លះក៏មានកិលេសមានអកុសលអីកើតឡើងក៏អត់ធន់តាមនឹងដើម្បីប្រព្រឹត្តទៅ នៅក្នុងព្រះមច្ចរិយធัวផ្សេងផ្សេងដែលជាធัวដ៏ប្រសើរហើយវាមាន អារម្មណ៍ពីខាងក្រៅមកក៏ ណាសំគួរដែលនឹងត្រូវអត់ធន់ចំពោះអារម្មណ៍នោះនោះនឹងឯងចឹងនេះឯងដែលជាការតាំងមម នៅក្នុងព្រះមច្ឆរិយធัวគឺធัวដ៏ប្រសើរក្នុងជីវិត ដែលជាទីពឹងដែលពុទ្ធបរិស័ទយើងមិនអាចថា យើងចេះតែពឹងអ្វីអ្វីក្នុងโลกនឹងហើយបានរួចផុតអំពីការខ្វាយខ្វល់អំពីសេចក្តីទុក្ខសោកអីទៅនោះទេចឹងប៉ុន្តែទោះជាយើងស្រឡាញ់ពេញចិត្តជាមួយនឹងអ្វីអ្វីទាំងអស់នោះដូចនាងបដាចាឬក៏ដូចជាមេត្តារបស់ ព្រះមហាបណ្ឌកៈចូលបណ្ឌកៈរឿងរ៉ាវហ្នឹងគឺដូចគ្នាទេ មានកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងខ្លាំងណាស់ដែលអាចរត់ចោលផ្ទះសម្បែងភូមិគ្រឹះជាសិទ្ធិមួយសិទ្ធិក្រុងសាវត្ថីនឹងរឿង នាងបដាចាហ្នឹងយើងជ្រាបហើយហើយមេត្តាព្រះមហាបណ្ឌកៈចូលបណ្ឌកៈហ្នឹងកូនស្រីនន្ទសិទ្ធិក្រុងរាជក្រឹសនឹងគឺមានកម្លាំងនៃសេចក្តីស្រឡាញ់នឹងអាចរត់ចេញពីផ្ទះសម្បែងនឹងទៅតាមបរោះដែលខ្លួនឯងស្រឡាញ់នឹងបរោះអ្នកបំរើក្នុងផ្ទះនឹងបំរើដីដានឹង ហើយខ្ញុំម្ដងគ្រាន់តែចង់លើកពីការដែលយើងត្រូវពិនិត្យមើលកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងអាចរត់ចោលផ្ទះសម្បែងទីកន្លែងភូមិគ្រឹះតកូលសិទ្ធិចោលម៉ែចោលឪមិនមែនម៉ែឪក្រលំបាក់លហេមលហាមអីណាម៉ែឪជាមហាសិទ្ធិមុខមាត់បពិនគោ ចូលកលបរិជារាល់ថ្ងៃចឹងជាសិទ្ធិនឹងឯងអ្នកណាក៏តែស្គាល់ក្នុងក្រុងទាំងមូលហ្នឹងប៉ុន្តែកម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងគឺអាចរត់ចេញពីផ្ទះហ្នឹងហើយមានការសបាយមានសេចក្តីសុខជាមួយនឹងអ្វីដែលខ្លួនឯងស្រឡាញ់ហ្នឹងគឺចឹងចឹងដីស្រឡាញ់ហ្នឹងវាសាងនៅ សេចក្តីសុខក្តីសុបាយក្តីរីករាយទៅតាមចិត្តដែលស្រឡាញ់នឹងធំក្រៃលែងណាស់យើងប៉ាន់ស្មានមិនបានទេតែវាមានកម្លាំងប៉ុណ្ណឹងវាក្រំតែប៉ុណ្ណេះក្រំតែថាបរោះនឹងមិនមែនជាអរិយមេអង្គ8បើសិនបើជាអរិយមេអង្គ8អានឹងទៅដល់នៃពេលទៅមិនលំបាកលហេមលហាមកវិញខ្ញុំណាចង់លើកចឹងទេ ប៉ុន្តែចង់លើកថា បរោះនឹងមិនមែនជាមហាកុសល មិនមែនជាបញ្ញាអញ្ចឹងគឺថា វាមិនអាចលះបង់ហេតុនៃសេចក្តីទុក្ខមិនអាចលះបង់អាល័យមិនអាចលះបង់នៅគ្រឿងកង្វល់ក្នុងជីវិតនឹងបានវារសាយបាត់ទៅ អាសេចក្តីស្រឡាញ់នឹងមិនអាចថា ចេះតែនៅជាមួយគ្នាទៅ ជាសពនោះឯណា មិនអាចថា ចេះតែមើលមុខគ្នាទៅ បាននៅការរីករាយណា គឺវារសាយនៅ អាសេចក្តីស្រឡាញ់នឹងទៅ ហើយត្រូវភ័យនឹងទោសកំហុសរបស់ ខ្លួន ត្រូវនឹក ឪពុកម្ដាយនឹកទីកន្លែងដែលធ្លាប់នៅអាហ្នឹងវាមានសេចក្តីអាល័យអញ្ចឹងហើយត្រូវមានសេចក្តីទុកសោកលំបាកលំបិនទៅដាបទៅដួសរហូតដល់ទៅវិកលចរិតអីអីចឹងទៅបើកុំតែបានជួបព្រះអង្គនៅវត្តចេតពុនក៏វង្វេងទៅក្នុងវត្តសង្សារទៅទៀតនឹងឯងដូច្នេះ យើងទាញត្រឡប់សេចក្តីមកវិញក្នុងសេចក្តីដែលថាពុទ្ធបរិស័ទដើរធ្វើតែប៉ុនហ្នឹងគឺគួរឲ្យរីករាយណាស់អាហ្នឹងមិនមែនយើងចេះតែដើរធ្វើតែប៉ុនបានទេណាព្រោះយើងវាតេតួងនឹងជីវភាពប្រចាំថ្ងៃតេតួងទៅនឹងសទ្ធាតេតួងទៅនឹងបញ្ញានឹងឯងតេតួង ទៅនឹងការដែលយើងបានខ្សែគប់ ត្រូវខ្សែគប់ល្អចឹងទៅតែនឹងឯងខ្វះបច្ច័យណាមួយគឺមិនអាចចេះតែដើរធ្វើបន់ទៅបានទេតែបើដល់ព្រមទៅដោយបច្ច័យនឹងហើយយើងក៏បីសិក្សាសង្កេតពិនិត្យចំពោះសេចក្តីសុខដែលកើតមាន ក្នុង ជីវិតយើងនឹងមានសេចក្តីសុខហើយយើងរៀនឲ្យស្ងប់ស្ងាត់ទៅទៀតកណា មានការចម្រើនឡើងទៅដោយ ព្រមវិហារចម្រើនទៅដោយក្តីអត់ធន់មានសេចក្តីស្ងប់ស្ងាត់ទៅ នៅក្នុងការរក្សាចិត្តនឹងឯងហើយជាចិត្តធំទលំទលាយមិនមានពៀមិនមានព្យាបាទមិនមានសត្រូវកណានឹងឯងអញ្ចឹងនៅក្នុងសេចក្តីដែលខ្ញុំណាលើកឡើងដូច ដែលគុណចាស់ចូលកម្មធ្នួសពោះជាបបជិតចឹងគឺសាងកុសលឆន្ទៈឲ្យកម្លាំងនៃសេចក្តីស្រឡាញ់ទៅ ក្នុងព្រះមច្ចរិយធម៌នេះត្រេកអរក្នុងព្រះមច្ចរិយធម៌នេះដែលព្រះអង្គត្រាស់ថាទុកបពេជាងទុរភិរមាំងនេះមិនងាយលះបង់វង្សាកណាញាតលះបង់ផ្ទះចូលកម្មភ្នោះ នឹងទៅបានទេហ្នឹងណាហើយបុះហើយក៏មិនងាយបានត្រេកអរទៅ នៅ ក្នុង ព្រះមច្ចរិយៈគួរនឹងដែរដល់ទៅគុណចាស់បានឃើញប្រយោជន៍ច្បាស់នៅ ក្នុង ព្រះមច្ចរិយៈធัวពុទ្ធបរិស័ទយើង មានទានសិលភាវនានឹងឯងដែលយើងសាងសេចក្តីស្រឡាញ់នឹងឲ្យខ្លាំងចំពោះកុសលនឹងអញ្ចឹង កម្លាំងនៃសេចក្តីស្រឡាញ់ហ្នឹងមិនមិនចាញ់សេចក្តីស្រឡាញ់នាងបដាចាទេកម្លាំងនៃសេចក្តីស្រឡាញ់របស់យើងហ្នឹងគឺថាមានសន្ទុះអាចអាចស្ទុះចេញអំពីដែនដីរបស់មច្ចរាជនឹងបានអាចផ្ដាច់នៅចំណងបានដូចជាភិក្ខុណីក្នុងប្រធេរីគាថាដែលបានសម្ដែង ហូហែមកចុងក្រោយថាខ្ញុំបានផ្ដាច់នៅចំណងដែលជាសញ្ញាជាអ្នកនឹងឯងដូចជាមេដំរីដែលផ្ដាច់នៅទុនលីងទុនលីងហ្នឹងគឺខ្សែចងជើងដំរីហ្នឹងណានឹងឯងគេមានវัวធំមមស្វិតដែលអាចចងជើងដំរីជាប់បានរហូតដល់តែមានឈ្មោះថាវัวទុនលីងទៀត ប៉ុន្តែតម្រៃខ្លាំងនៅតែផ្ដាច់ទន្លេងនឹងបានអានឹងបានព្រះភិក្ខុណីលើកឡើងផ្ដាច់សញ្ញោជាអ្នកហ្នឹងដូចជាមេតម្រៃផ្ដាច់នៅទន្លេងនឹងឯងទៅអញ្ចឹងគឺថាការដែលពុទ្ធបរិស័ទយើង សាងសេចក្តីស្រឡាញ់ទៅ នៅក្នុង ព្រះមច្ចរិយធម៌ដោយសិលជាដើមនេះធានាថា នឹងនាំពុទ្ធបរិស័ទនឹងឯងឲ្យចេញចាអំពីទីអាល័យនឹងឯងបានទៅដល់ទីបំផុតទុក្ខមិននាំឲ្យមានសេចក្តីអាល័យត្រឡប់មកវិញមិននាំឲ្យមានសេចក្តីទុក្ខសោកមិននាំឲ្យមានសេចក្តីក្តៅកាហាយស្ដាយក្រោយមិននាំឲ្យមានទោសកំហុសមានវិបត្តិអីទាំងអស់ធានាថាឲ្យតែយើង ហ៊ានដើម្បីនឹងថាលះបង់នៅអ្វីអ្វីហើយរត់ទៅតាមសិលសមាធិបញ្ញាហ្នឹងនឹងគឺសិលសមាធិបញ្ញាធានាថានាំយើងឲ្យបានរួចផុតចាកទុកមិនមែនដូចបរោះដែលជាអ្នកបំរើនឹងទេអានឹងមិនអាចនាំបដាចាមិនអាចនាំ អ្នកដែលស្រឡាញ់ខ្លួននឹងរត់ពួនឲ្យរួចផុតពីសេចក្តីទុក្ខរួចផុតអំពីជាតិជារាមរណៈឡើយចឹងបានពុទ្ធបរិស័ទយើងរៀនលះបង់នៅអ្វីអ្វីជារបស់ក្នុងលោកហ្នឹងឲ្យយើងពិចារណាថាអ្វីដែលយើងស្រឡាញ់ដែលយើងជាប់ជំពាក់ហ្នឹងជាអរិយមេអង្គ8ដែរឬទេ ហ្នឹងហើយពិនិត្យមើលអញ្ចឹងដែលប្រគុណចាស់ស្រឡាញ់អីស្រឡាញ់អីអញ្ចឹងគិតអីមិនតាន់ទេគិតកន្លែងហ្នឹងតាថាតើជាព្រះមច្ចរិយៈធัวទេជាមហាកុសលទេជាបញ្ញាទេជាសោតតាបត្តមៈសោតតាបត្តផលទេអ្វីដែលស្រឡាញ់ហ្នឹងដែលពេញចិត្តហ្នឹងដែលដែលសឹងតែថាលះបង់ពភ្នោះលះបង់ព្រះមច្ចរិយៈធัวដើម្បីទៅរੋហ្នឹង ថាទេមិនមែនជាអរិយមេអង្គ8មិនមែនទាំងមហាកុសលនឹងទៅទៀតចឹងគឺកុំសង្ឃឹមថាបានសេចក្តីសុខជាមួយនឹងអ្វីយឺនយូរទៅកុំកុំសង្ឃឹមថា បានសេចក្តីសុខពិតប្រកបនឹងត្រូវដៅកាហាយក្តៅក្រោយនឹងត្រូវរួមសេចក្តីទុកក្នុងវដ្តសង្សារមិនចាំបាច់បានសេចក្តីសុខ បន្តិចបន្តួចអីអីក្រំតែជាគ្រឿងបោកបញ្ឆោត ដើម្បីឲ្យយើង ណាលះបង់នៅព្រះមច្ចរិយធัวនេះកាលណាបើគុណចាស់ពុទ្ធបរិស័ទយើងឃើញភ័យក្នុងវត្តដាក់កណាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងថា បើមានវិធីឲ្យរួចផុតចាកទុកដោយ កាចាក់នឹងលំពេងមួយថ្ងៃ300លំពេងព្រឹក100លំពេងថ្ងៃត្រង់100លំពេងល្ងាច100លំពេង ចាក់រហូតរាល់ថ្ងៃ មិននិយាយពីស្លាប់បាត់អីទេនិយាយពីឈឺនិយាយពីទុកនឹងឯងរហូតណាដល់100ឆ្នាំមិនមួយឆ្នាំទេណា100ឆ្នាំមួយថ្ងៃ300លំពេងបើមានពិធីចាក់យ៉ាងនឹងហើយអស់100ឆ្នាំ បានរួចផុតចាក់ទុកអ្នកទាំងឡាយទៅឲ្យគេចាក់ទៅប៉ុណ្ណានឹងឯងនឹងក្នុងសង្យុត្តនិកាយមហាវេរវៈក្នុងសច្ចៈសង្យុត្តនឹងឯងប៉ុន្តែវាអត់មាន ទេវាអត់មាន វិធីដើម្បីថាឲ្យរួចផុតចាក់ទុកអីដោយការចាក់ដោយ លំពេងនឹងទេ ត្រឹមតែព្រះអង្គលើកឡើងថា បើវាមានវិធីនឹងអញ្ចឹងមែនឲ្យគេចាក់ទៅពីព្រោះសេចក្តីទុកក្នុងវត្តសង្សារនេះ វាក្រៃលែងជាងការចាក់ដោយលំពេងមួយថ្ងៃ300លំពេងអស់100ឆ្នាំនឹងទៅទៀតហ្នឹងឯងហើយបានព្រះអង្គត្រឡប់មកថាឲ្យអ្នកទាំងឡាយប្ររពសេចក្តីជាយាមដើម្បីត្រាស់ដឹងនៅសច្ចធម៌ នឹងឯងព្រះអង្គរំលឹកអញ្ចឹងរំលឹកឲ្យប្រពក្តីជាយាម ដើម្បីត្រាស់ដឹងនៅអរិយសច្ចធម៌ជាប្រយោជន៍ក្នុងការរួចផុតចាកទុកនឹងអញ្ចឹងបានយើងរស់នៅជាមនុស្សសពថ្ងៃនឹងហើយយើងកុំក្រន់តែទុកលំបាកអីបន្តិចបន្តួចនឹងរំអួយណាវាដូចជាថាទុកនឹងវាខ្លាំងណាស់រហូតដល់ទៅថា អត់ធន់មិនបានទទួលយកសេចក្តីទុកនឹងដោយសារដូចថាអត់លៀបអីខ្លះចឹងទៅអត់យោះអីអីចឹងឬក៏ពាក្យអ្នកដតីគេស្ដីថានិន្ទាអញ្ចេះអញ្ចោះអីចឹងទៅក៏មួម៉ៅក្តៅក្រហាយមិនអាចនឹងប្រព្រឹត្តព្រះមច្ចរិយៈធัวបាននឹងគឺជាការដែលយើងទន់ខ្សោយណាស់ ពីព្រោះបន្តិចបន្តួចប៉ុណ្ណឹងយើងយើងមិនអាចទទួលយកបានសុខចិត្តលះបង់ព្រះមច្ឆរិយធម៌អញ្ចឹងនឹករលឹកមើលដល់អវាទរបស់ព្រះអង្គដែលសេចក្តីទុកក្នុងវត្តសង្សារនឹងក្រៃលែងប៉ុណ្ណានឹងឯងដែលព្រះអង្គប្រកាសថាបើមានវិធីរួចផុតចាក់ទុកដោយ ការចាក់ដោយលំពេងហ្នឹង ដែលរៀបរាប់មកហ្នឹងថាឲ្យគេចាក់ទៅហ្នឹងមកពីព្រះអង្គជ្រាបច្បាស់ប្រកាសពីសេចក្តីទុកក្នុងវត្តដាក់ហ្នឹងនឹងឯងក្រំតែថាវិធីចាក់ដោយ លំពេងដើម្បីឲ្យយើងរួចផុតចាក់ទុកនឹងវាអត់មានទេ មានតែឲ្យយើងប្ររពក្តីជាយាមប្រឹងប្រែង ដើម្បីត្រាស់ដឹងសច្ចធម៌អញ្ចឹងនៅពេលដែលយើងនឹករលឹកអវាទរបស់ព្រះអង្គ ហើយប្រកបទៅដោយបញ្ញា បានដឹងអំពី វត្តសង្សារដែលប្រព្រឹត្តទៅដល់រាបណាអវិជ្ជាតណ្ហាអបាទានមាននៅចឹងសេចក្តីទុកនឹងមិនរួចផុតទេ កាលណាបើយើង ឃើញភ័យក្នុងវត្តដាក់ដោយពាក្យថាភិក្ខុតាមផ្លូវធัวគឺថាជាអ្នកឃើញភ័យក្នុងវត្តដាក់ នឹងឯងពាក្យថាភិក្ខុហ្នឹងដល់អញ្ចឹងគឺថារមែងឋិតនៅ ក្នុង ព្រះមច្ចរិយធម៌ដោយមិនចាំបាច់ទៀមទាសេចក្តីសុខរឿងអីរឿងអីដែលជាកាមសុខដែលជាសុខដែលគួរឲ្យខ្លាច នៅ ក្នុងកាមភពហ្នឹងមានអបាយភូមិមានសេចក្តីទុក្ខលំបាកចង្អៀតចង្អល់សោកៈបរិទេវៈទុក្ខតោមនស្សៈឧបាយាសៈ សត្វតែជារឿងទោសរបស់កាមទាំងអស់ដែលដែលគួរឲ្យខ្លាចក្តីសុខជាមួយនឹងរបស់ណាមួយចឹងរបស់នឹងឯងនឹងនាំឲ្យមានសេចក្តីទុកសោកនឹងនាំឲ្យមានសេចក្តីចង្អៀតចង្អល់ដោយសារតែសេចក្តីសុខនឹងដែលព្រះអង្គត្រាស់ថាទឹកខ្មុំលាយដោយឆ្នាំពឹសនឹងសេចក្តីសុខដែលគួរឲ្យខ្លាច នៅក្នុងលក្ខដកកិកោបមៈសោតព្រះអង្គសម្ដែង អំពីសេចក្តីសុខដែលមិនគួរឲ្យភ័យខ្លាចហ្នឹងគឺនេខមៈសុខវិវេកសុខឧបសមៈសុខហើយនឹងសម្ពោធិសុខនឹងបានជាសុខដែលមិនគួរឲ្យខ្លាចប៉ុន្តែអញ្ចឹងគឺការប្រព្រឹត្តព្រះមច្ឆរិយធម៌នឹងឯងដែល ប្រព្រឹត្តទៅដោយនេខមៈសុខជាដើមហ្នឹង អញ្ចឹងគឺយើងមិននឹកឃើញចង់បានសេចក្តីសុខអីផ្សេងផ្សេង ដែល ជាកាមសុខសុខសោមនស្សដែលអាស្រ័យរូបសម្លេង ក្លិនរសសម្ផស្សនឹងទេឲ្យតែមានជីវិតរស់នៅប្រព្រឹត្តព្រះមច្ឆរិយធម៌អាស្រ័យបច្ច័យ4នឹងដោយបច្ចយៈសន្និសិទ្ធសិលវិចារណាក្រន់តែជាអាហារបច្ច័យតែប៉ុណ្ណោះ មិនរស់ឆ្ងាញ់មិនរស់សបាយអីទេបានជីវិតរស់នៅប្រព្រឹត្តព្រះមច្ចរិយៈធัวប៉ុណ្ណឹងអហើយហើយអាចនឹងអត់ទ្រាំបានទោះជាទុកលំបាកអីខ្វះខាតបច្ច័យ4អីនឹងយ៉ាងណានឹករលឹកឃើញទុកក្នុងវត្តសង្សារវាធំធេងក្រៃលែងជាងណាស់គ្រាន់តែទុកបន្តិចបន្តួចប៉ុណ្ណឹងឲ្យតែបាននៅក្នុងព្រះមច្ចរិយៈធัวគឺ គឺមិនខ្លាចទេសេចក្តីទុកបន្តិចបន្តួចហ្នឹង តិចតួចទេបើបើប្រៀបសេចក្តីទុករបស់យើងក្នុងកំណើតជាមនុស្សនេះទុករឿងអីទុករឿងអីចឹងទៅយើងទទួលយកមកសិក្សាឲ្យឃើញថាជាធម្មតានៃជីវិតយើងមិនអាចចិត្តទៅទៀមទា ភាពសំណប់សុខស្រួលអីនឹងទៅបានទេព្រោះអ្វីអ្វីជាការពិតនៅក្នុង ជីវិតនេះគេត្រឹមត្រូវតាម បច្ច័យរបស់គេគេមានហេតុមានបច្ច័យគេកើតឡើងយើងជំនួសអាការដែល ចាប់យកមកធ្វើជារបស់ខ្លួនដោយការពេញចិត្តជំនួសអាការដែលចិត្តតោមណោះប្រទុះតោះជាមួយនឹងអវ័យអវ័យដែលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តគឺយើងសិក្សាទៅលើអវ័យអវ័យដែលកើតមាននៅក្នុងជីវិតហ្នឹងគឺយើងនឹងបានឃើញថា អវ័យអវ័យហ្នឹងគេត្រឹមត្រូវរបស់គេណាគេមានបច្ច័យបណ្ណាគេកើតឡើងប៉ុណ្ណឹង មិនចាំបាច់យើងចិត្តតែចង់បាននេះចង់បាននោះអីអញ្ចឹងទៅមិនបានទៅកើតទុកតោះចិត្តទេ ដល់ទៅអញ្ចឹងសិក្សាឃើញការពិតនៃជីវិតនឹងឯងវាជារបស់ត្រឹមត្រូវទៅតាមបច្ច័យហើយមានការអស់ទៅសូន្យទៅ ជាម្ចាស់នៃអវ័យវ័យនោះឯងដែលធ្វើឲ្យមានភ្នែកបញ្ញាឃើញធម្មតានៃសង្ខារធัวនឹងឯងដែលមិនមិនមាន អំណាចអីដែលនឹងថា ត្រូវចាប់ប្រកាន់ទៅតាមអំណាចទៅតាមចំណង់ទៅតាមសេចក្តីប្រាថ្នាទេអ្វីៗក្នុងโลกនេះគឺជាបរមត្តសច្ចៈជាធម្មសច្ចៈដែលបញ្ញាឃើញជាសេចក្តីពិតហើយក៏ត្រូវរសាយនៅតណ្ហា អត់មានចាំបាច់ត្រូវការប្រាថ្នាឲ្យវាទៅជាយ៉ាងដតីទេព្រោះកម្មយកនៅសច្ចៈរស់ រសនៃសច្ចៈនឹងឯងដែលធ្វើឲ្យស្ងប់រងាប់ចិត្តអញ្ចឹងនេះឯងជាឋានៈបរិញ្ញាទាំងកណាបរិញ្ញាគឺក្នុងព្រះពុទ្ធសាសនានេះការដែលបានដឹងនៅសេចក្តីពិតនឹងឯងជានាមរូប អាស្រ័យបច្ច័យកើតឡើងមានការអស់ទៅសូន្យទៅជាម្ចាស់ហើយក៏ប្រព្រឹត្តទៅដោយបរិញ្ញាក្នុងការលះបង់នៅ ការចាប់ប្រកាន់នឹងឯង នឹងដែលជាព្រះមច្ចរិយធัวដែលមានសន្ទុះដល់កម្លាំងដើម្បីចេញអំពីត្រើយអាយនេះដែលជាសកាយៈឧបាទានខណ្ឌដែលជា ដែនដីរបស់មច្ចរាជនឹងទៅបានទណាដូច្នេះនៅក្នុងឱកាសដែលពុទ្ធបរិស័ទយើងត្រូវអប់រំនេះ គឺសំខាន់ក្នុងពេលវេលា ដែលយើងនៅមាននេះឯងចឹង យើងមិនទៀមទាអ្វីអ្វីច្រើនចេះតែត្រូវការយ៉ាងនេះត្រូវការយ៉ាងនោះរហូត ដល់ទៅលំបាករស់សេចក្តីសុខឲ្យជីវិតដែលត្រូវប្រព្រឹត្តប្រមចរិយធម៌នេះដោយសារតែយើងមិនមាន នៅមរណសតិនឹងផងមិនបានសង្វេគចំពោះជីវិតអត់បានចោះចូលក្នុងប្រកម្មដ្ឋានដល់អញ្ចឹងទៅវា ចេះតែត្រូវការនេះត្រូវការនោះដូចជាខ្លួនឯងនឹងរស់នៅយូរទៅសម្បើមណាស់ឬក៏ដូចជាអត់ចេះស្លាប់អញ្ចឹងដល់អញ្ចឹងទៅវាវាលំបាកនឹងបាននៅសេចក្តីសុខដោយសារតែចំណង់ដែលចង់នឹងហើយមិនបានដូចចង់អញ្ចឹងទៅតែយើងមានមរណសតិរឿយរឿយចុកចូល ក្នុងប្រកម្មដ្ឋានទៅ គ្រាន់តែបើកភ្នែកឡើងឃើញថ្ងៃថ្មីឃើញពន្លឺព្រះអាទិត្យថាបាននៅមួយថ្ងៃទៀតតែប៉ុណ្ណឹងឃើញមុខបងប្អូនកូនចៅញាតិមិត្តអីហ្នឹងប្រកបដោយមេត្តាចិត្តអត់មានទៀមទាអ្វីពីអ្នកដតីទេព្រោះអ្វីដែលយើង លមួមហ្នឹងគឺការដែលនៅបានរស់ ហើយអរគុណដល់ប៉ុនដែលបានឲ្យយើងនៅរស់និងអរគុណជីវិតនេះដែលបានឲ្យយើងរស់ធ្វើទានសាសិលដើរធ្វើតែប៉ុនហ្នឹងគឺយើងអរគុណប្រប៉ុណ្ណឹងគ្រប់គ្រាន់ណាស់យើងអត់មានទៀមទាអ្វីពីអ្នករតីទៀតអញ្ចឹងយើងមានកើតទុកជាមួយនឹងអ្នកណាបើយើងវាគ្រប់គ្រាន់ជាមួយនឹងការដែលយើងណាអត់ទោសយើងគ្រប់គ្រាន់ជាមួយគ្នានឹងការដែលយើង បានទទួលរង្វាន់អំពីប៉ុននេះនឹងឯងអីឲ្យតែបានប្រប៉ុណ្្នឹងមកយើងអត់មានចាំបាច់សុំអ្វីពីអ្វីទៀតទេសុំពីខ្លួនឯងនឹងតែហ្មងនឹងឯងសុំធ្វើទានសុំរសាសិលសុំស្ដាប់ធัวសុំភាវនាសុំអប់រំចម្រើនសេចក្តីស្ងប់ សមថៈវិបស្សនាពីខ្លួនឯងនឹងឯងហ្នឹងណា ចឹងគឺការដែលពុទ្ធបរិស័ទយើងបានសេចក្តីសុខងាយងាយចឹងកណាគ្រាន់តែឃើញមុខគ្នាអញ្ចឹងប្រកបដោយមេត្តាប្រកបដោយការរាប់អានប្រកបដោយសេចក្តីស្រឡាញ់ទៅយើងមានសេចក្តីសុខហើយនឹងឯងវាយ៉ាប់តែយើងចិត្តទៅទៀមទាអ្វីអ្វីពីអ្នកដតីហ្នឹងហើយមិនបានទៀមទាថាមកពីយើងមិនលមួមជាមួយនឹងរបស់ដែលយើងមាន យើងមាន ខ្លួនឯងមួយហើយយើងអត់គ្រប់គ្រាន់ហ្នឹងណា នឹងឯងហើយអ្វីអ្វីដែលសម្រេចបាន សំខាន់សំខាន់ណាស់គឺសូមពីខ្លួនឯងទៀតมันអាចថាអ្នកដតីផ្ដល់មហាកុសលអីអីឲ្យយើងទៅបានទេទោះជាអ្នកដតីធ្វើអ្វីល្អឲ្យដល់យើងនឹងយ៉ាងណាក៏ជាមហាកុសលក្នុងអ្នកដតីយើងគ្រាន់តែបានទទួលដោយថា អ្នកដតីឲ្យអីអ្នកដតីធ្វើអីអីតែប៉ុណ្ណឹង ប៉ុន្តែចំពោះមហាកុសល ត្រូវសម្រេចឡើង ក្នុង ចិត្តខ្លួនឯងដែលជាទីពឹងហើយសម្រេចសេចក្តីសុខទៅបានដោយខ្លួនឯងចឹងគឺយើងមិន ទៀមទាវៃវៃអំពីអ្នកដតីក្រៅអំពី សាងនៅរមណីយដ្ឋាន ជាកន្លែងនៃសេចក្តី សុខចិត្តសម្រាប់យើងបូជនីយដ្ឋានដែលយើងមានពុទ្ធានុសតិធម្មានុសតិសង្ឃានុសតិនឹងយើងមកកល់ពុទ្ធពធព្រះសង្ឃក្នុង ជីវិតយើងរាល់ថ្ងៃទាំងយប់ទាំងថ្ងៃព្រឹកថ្ងៃល្ងាចអីទៅបានទាំងអស់នឹងឯងយៈតោយៈតោចបាប្រកាំងតតោតតោមโนនិវេរយេ ហ្នឹងឯងបើបាបហ្នឹងវាប្រព្រឹត្តទៅក្នុងអារម្មណ៍ណាណាអារម្មណ៍ក្នុងលោកនឹងយើងចេះតែដែលបដ ாய் ចិត្តនឹងឲ្យអរតអរេយអតតតាយទៅអានឹងវាចិត្តតែជួប្រទេសនៅរឿងខ្វាយខ្វល់អញ្ចឹងដូច្នេះតតោតតោមโนនិវេរយេត្រូវខាមខាត់ចិត្តបាបនឹងកុំឲ្យវាចិត្តតែប្រព្រឹត្តទៅក្នុងអារម្មណ៍នឹងអញ្ចឹងយើងសាងអារម្មណ៍ដែលសម្រាប់យើងសុខស្ងប់នេះ ពាក្យថាសាងអារម្មណ៍ហ្នឹងគឺវឹកហាត់អប់រំឲ្យឲ្យចិត្តនឹងឯងបានស្ថិតនៅក្នុងគុណពុទ្ធដែលជាអារម្មណ៍ហ្នឹងឯងគុណពធัวគុណប្រសង់នឹងចឹងទៅ ឬក៏នឹករលឹកដល់ទានដល់សិលដល់សេចក្តីល្អដល់ទេវធัวដែលយើង បានអប់រំនឹងឲ្យជាអារម្មណ៍ឲ្យជាជំរំសុខនៃចិត្តនឹងទៅនឹងឯងនឹងឯងដែលជាបូជនីយដ្ឋានជារមណីយដ្ឋាននៃជីវិតរបស់យើង ហើយបានជាបាទជាបទដ្ឋាន នៃបញ្ញាឃើញសេចក្តីពិតនៃជីវិតនេះអ្វីអ្វីសុទ្ធតែត្រឹមត្រូវទៅតាមបច្ច័យទាំងមានអីដែលសម្រាប់ឲ្យយើងកើតទុកមិនសុខចិត្តនឹងទៅទៀតអ្វីអ្វីដែលកន្លងទៅហើយយើងកុំចេះតែទទូចទទេទៀមទាអ្វីអ្វីដែលបាត់បង់នឹងរហូតដល់ទៅយើងបាត់បង់ទាំងសេចក្តីសុខក្នុងបច្ចុប្បន្ននឹងទៅទៀតនោះនឹងឯងយើង មិនអាចនឹងចេះតែហួងហែងអ្វីអ្វីដែលមកដល់ជីវិតរបស់យើងបានទេទោះជាបុគ្គលជាទីស្រឡាញ់យ៉ាងណាវត្ថុដែលជាទីពេញចិត្តយ៉ាងណាគឺថាដល់ពេលដល់វេលាក៏ត្រូវប្រត់ប្រាស់ទៅត្រូវបែកទៅរស់ក្តីស្លាប់ក្តីគឺមានការប្រត់ប្រាស់ទៅអញ្ចឹងនឹងឯងយើងត្រូវជូន ដំណើរភៀវនឹងឯងដោយអនិច្ចសញ្ញាអានឹងគឺបានជាប្រកម្មដ្ឋានទៅតើទាំងអនិច្ចសញ្ញានេះ ជាកម្លាំងរបស់ ប្រខៃណាស្របក្នុងអង្គត្រនិកាយអត្តកនិបាតបៃដកលេខ48ទុតិយពលៈសោតនឹងព្រះអង្គសម្ដែងកម្លាំងរបស់ប្រខៃណាស្របទី1ឃើញទោសនៅក្នុងកាមទាំងឡាយទី2អនិច្ចសញ្ញានេះឯងចឹងដែល ជាកម្លាំងធ្វើឲ្យអស់អាសវៈកិលេស ហើយបានទី3 4រហូត8ហ្នឹង គឺនៅក្នុងពោធិបតិយធម៌អញ្ចឹងនៅពេលដែលយើង បានជួបជុំគ្នា យើងក៏ទទួលដោយល្អដោយមេត្តាចិត្តបំណងប្រាថ្នាឲ្យគ្រប់គ្នាបានសុខនឹងឯងមិនថាភរិយាស្វាមីអីទេដល់ទៅពេលថា ត្រូវបែកគ្នាត្រូវលាគ្នាដោយប្រការណាក៏យើងជូនដំណើរភ្ញៀវនឹងដោយអនិច្ចសញ្ញាអញ្ចឹងទៅ មានអីទាំងអនិច្ចសញ្ញានឹងនាំឲ្យពុទ្ធបានត្រាស់នាំឲ្យ ព្រះវិជ័យកពុទ្ធបានត្រាស់ព្រះអរិយបុគ្គលបានត្រាស់ហើយយើង ទៅតោះជាមួយនឹងការមិនទៀងនឹងមកពីអត់មាន អនិច្ចសញ្ញានឹងឯងចឹងនឹងឯងមើលមើលធัวធัวដែលឲ្យព្រះអរិយបុគ្គលបានត្រាស់សោះនឹងណា ហើយយើងដែរទៅជាកើតទុកបន្ទុះតោះជាមួយនឹងធัวហ្នឹងអាហ្នឹងមកពីយើងអត់បានអប់រំនៅចំណេះដឹងហ្នឹងអញ្ចឹងយើងរៀនយើងរៀនឲ្យដឹងថាអ្វីអ្វីក្នុងជីវិតនឹងគឺជាការពិតដែលប្រព្រឹត្តទៅអញ្ចឹងយើងមិនចាំបាច់ទៅចង់បានអ្វីដតីคล้ายคล้ายដែលមិនពិតទេក្នុងជីវិតរបស់យើងនឹងយើងកុំចេះតែថាអើយខ្ញុំវាអត់ដូចគេចង់ដូចគេធ្វើអីជីវិតរបស់យើងនឹងពិតសម្រាប់យើងហើយតើជាអារម្មណ៍នៃប្រកម្មដ្ឋានដើម្បីយើងបាន នៅការអប់រំចិត្តចម្រើនបញ្ញាព្រះអង្គប្រកាសកាយវេទនាចិត្តធัวគ្រប់ព្រះអង្គគ្រប់គ្នាទេតើអត់មានកាយវេទនាចិត្តធัวក្នុងអង្គណាបុគ្គលណាដែលព្រះអង្គមិនបានប្រកាសក្នុងសតិប្បដ្ឋានដើម្បីបជានិតិនោះទេទាំងអស់ដូច្នេះយើងចាំបាច់ទៅរកដូចតាណាជីវិតយើងពិតជារបស់យើងហើយតើជាអារម្មណ៍នៃប្រកម្មដ្ឋាន ក្រំតែបាននៅបញ្ញាមិនប្រកាន់ថាជាខ្លួនយើងបើប៉ុណ្ណឹងមានចាំបាច់ឲ្យយើងដូចអ្នកដតីអីទៀតដូចអ្នកដតីក៏មិនមែនរួចផុតចាកទុកទេចឹងក៏ណាដរាបណាដែលនៅអវិជ្ជាតណ្ហាបាទេអញ្ចឹងគឺថាជីវិតយើងនឹងគឺមានរូបវេទនាសញ្ញាសង្ខារវិញ្ញាណសម្រាប់ឲ្យយើងកំណត់ដឹងហើយតើយើងវាមិនដឹងហើយវាមានសេចក្តីប្រកម្មចិត្តតែចាប់យកមកធ្វើជាខ្លួនយើងទៅ នឹងឯងបើជាមួយគេកំណាញ់មិនឲ្យអីគេទេនឹងឯងបើខ្លួនឯងវិញ10000ដុល្លារក៏ជូន1លានដុល្លារក៏ជូន1000លានក៏ជូនឲ្យវាមានខ្លួនឯងមែនទេជាអ្នកទទួលទៅអត់ឧបាទានខណ្ឌដូចតែអ្នកដតីអញ្ចឹងប៉ុន្តែមកពីអត់ដឹងហើយទៅចាប់យកមកធ្វើខ្លួនឯងរាប់ជាអ្នកបំរើបញ្ញខណ្ឌនឹងឯងប្រកបដោយសេចក្តីវង្វេងប្រកាន់ធ្វើជាខ្លួនឯងតាំងពីចុងសក់ដល់បាតជើងពីបាតជើងឡើងមកហ្នឹងគ្រប់អង្គគ្រប់គ្នាអ្នក មានអ្នកក្រអ្នកតូចអ្នកធំមនុស្សទេវតាអីទាំងអស់ហ្នឹងបើមិនប្រកាន់យកបញ្ញខណ្ឌជាទូខ្លួនទេបានអីមើលមើលច្បាច់ទន់ទន់បតវ័យធៀបហ្នឹងរឹងរឹងហ្នឹងក្តៅក្តៅជាជាតេជោធៀបហ្នឹងតែប៉ុណ្ណឹងយកមកធ្វើជាខ្លួនឯងហើយប្រកែប្រកាន់វល់ចិមបីបាច់មើលថែសពគ្រប់ណានាប៉ះអី មិនបានលើសលួសអីមិនបាននឹងគឺថាហួងហែងខ្លាំងទៅមែនទេឲ្យវាជាតួខ្លួនឯងពិតប្រកបទៅឯណាវាវាអត់ទេចឹងវាដូចតែអ្នករតីចឹងបបាទានខណ្ឌហ្នឹងក៏ដល់ប្រកាន់ថាយើងទៅប្រកាន់ថាគេទៅក៏ សុខចិត្តថាសម្លាប់អ្នកដតីឲ្យខ្លួនឯងបានរស់ឲ្យវាមានខ្លួនឯងមែនអ្នករស់ទៅអត់រូបវេទនាសញ្ញាសង្ខារវិញ្ញាណតែប៉ុណ្ណឹងអស់មួយជាតិហ្នឹងទៅទទួលអត្តភាពមួយទៀតយកមកចិញ្ចឹមបីបាច់មើលថែប្រកែប្រកម្មរវល់ហួងហែងទៅទៀតហើយដោយប្រកម្មថាជាតួខ្លួនអត់មានអីជាខ្លួនឯងសោះហ្នឹងប៉ុន្តែកើតរឿងរវល់មកសង្សារវត្តទាំងដោយសារតែការមិនដឹងហ្នឹងអវិជ្ជានឹងឯងទាំង អត់មានអីជាខ្លួនឯងសោះណាណាទៅចាប់ឲ្យរវល់មករបៀបដូចថា យើងអត់មានកូនទេជាមហាសិទ្ធិប៉ុន្តែអីស្រឡាញ់កូនទៅយកកូនអ្នកដតីមកអញ្ចឹងធ្វើកូនខ្លួនឯងទៅក៏រវល់ចំអាកូនខូចនឹងមកទៀតលំបាកមែនទេអញ្ចឹងទៅណានឹងអីទេអារឿងចាំកូនកូនហ្នឹងវាមិនអីទេខ្លះក៏វល់ចាំចាំសັບចាំអីទៅ នឹងឯងម៉ែឪយកទៅដាក់កន្លែងមនុស្សចាស់ទៅហើយខ្លួនឯងចិញ្ចឹមឆ្កែទៅលំបាកព្រឹកឡើងដឹកទៅកន្លែងបន្ទោបងទៅអីទៅមើលថែកក់សាប៊ូអីអីសបាយជាមួយនឹងសត្វចិញ្ចឹមទៅឆ្កែនឹងវាប្រកែយកចិត្តម្ចាស់កក្រិកកខ្នក់បក់បតុយលិតដៃលិតជើងបើស្រឡាញ់ទៅវាបានរឿងរវល់ទៅ នឹងឯងទៅដេកជាមួយទៅមានចៃមានអីមានរោមមានអីចឹងទៅឆ្មាទៅអីទៅអានឹងខ្ញុំណាគ្រាន់តែលើកថាវាអត់មានអីឲ្យរវល់ប៉ុន្តែស្រឡាញ់វាវាយួរមកឲ្យរវល់អញ្ចឹងអានឹងគ្រាន់តែជាឧទាហរណ៍ទេមិនមិនជាបញ្ហាអីធំដុំទេបញ្ហាធំដុំវាត្រង់ដែលថាអត់មានអីជាខ្លួនឯងសោះហើយមកចាប់យកអត្តភាពដែលកម្មសាងមកនេះ យកមកធ្វើខ្លួនឯងហ្នឹងមកសង្សារវត្តឲ្យតទៅទៀតបើនៅតែមិនដឹងទេនោះអាហ្នឹងឯងជាជារឿងដែលយើង ប្រកែប្រកាន់រហូតដល់ទៅឆ្លោះគេទៅណានឹងឯងអានឹងបើមិនមែនមកពីប្រកាន់បញ្ញខណ្ឌតែជាខ្លួនឯងវាដែរទៅឆ្លោះគេកើតនោះយើងនឹងនោះ ដោយមានទិដ្ឋិមានមានអ្នកនឹងឯងទាំងនឹងឯងហើយក៏សម្គាល់ថាខ្លួនឯងខ្លាំងខ្លួនឯងប្រកែកខ្លួនឯងក្រាន់បើអញ្ចឹងទៅណានឹងឯងមានយកអីមកធ្វើខ្លួនឯងទេតែអត្តភាពហ្នឹងគឺបញ្ញខណ្ឌនឹងឯងចឹងបានយើងមិនចាំបាច់ថាឲ្យយើង ដូចអ្នកដតីអីទៅហើយអ្នកដតីបានប្រាក់រាប់ពាន់រាប់ម៉ឺនដុល្លារមានឋានៈធំដុំពងខ្ពស់អីទៅកើតទុកអីអីទេយើងគ្រាន់តែមានសមាធិ យល់ដឹងថាអ្នកដែលមៀមហ្នឹងគឺសំគូហើយពីព្រោះគាត់បានធ្វើបន់មកនឹងឯងជាមួយព្រះពុទ្ធជាមួយព្រះវិជ័យកពុទ្ធពី10ជាតិមុន100ជាតិមុនក៏បន់នឹងនៅតែតាមឲ្យផលដែរអបជាយណៈគោរពមេត្តាបិតាគោរពព្រះសង្ឃគោរពបរតនត្រ័យ គោរពព្រះពុទ្ធព្រះវិជ័យកពុទ្ធអីនឹងឯងដែលនាំឲ្យបានជាឋានៈធំដុំតកូលពងខ្ពស់ហើយយើងមានសមាធិអញ្ចឹងទៅយើងសប្បាយចិត្តនឹងការមានបានរបស់គាត់ព្រោះជាផលរបស់បុណ្យនឹងឯងចឹងចឹងទៅយើងអត់កើតទុកទេចំណេញប្រាក់រាប់ម៉ឺនរាប់លានដុល្លារនោះមិនចាំបាច់យើងតល់តែ ប៉ុណ្ណឹងប្រជែងបានប្រាក់ដោយអ្នកដតីនឹងបានយើងបានសពឯណាបើយើងនៅក្នុងការប៉ុណ្ណឹងប្រជែងវាវាមិនចេះឈប់រត់ទេវានៅតែមានអ្នកមានដើម្បីយើងប្រកួតប្រជែងអញ្ចឹងអ្នកមានឋានៈបុណ្យស័ក្តិពិភពលោកនឹងនៅតែចង់ទៅសោយសពនៅឋានចាតមមហារាជការឋានតាវតឹងទៀតណាដោយប្របាទមុនធាតតោអីអញ្ចឹង នឹងឯងគឺបើយើងនៅតែប្រណាំងប្រជែងវានៅតែអន្ទះអន្ទែងវានៅតែលំបាកវានៅតែក្រីក្រអញ្ចឹង នឹងឯងដល់តែយើងមានសមាធិមានមុទិតាទន់ខ្លួនយល់ដឹងអ្វីអ្វីជាសេចក្តីពិតគ្រប់អង្គគ្រប់គ្នាទៅយើងសบายចិត្តនឹងនឹងអ្នកដតីដែលបានទទួលផលរបស់បុណ្យហ្នឹងត្រឹមត្រូវហើយអញ្ចឹងទៅយើងអត់ចំណែនតែប៉ុណ្ណឹងមានសេចក្តីសុខយ៉ាងធំ ទាំងក្នុងជីវិតរបស់យើងហើយយើង អាចរស់នៅបាន យើងមកប្រឹងប្រែងនៅក្នុងការអប់រំទូលមានចិត្តណា នឹងឯងបណ្ឌបាតបច្ច័យរបស់ចិត្តគឺការដែលយើងឲ្យទាននឹងឯងមានបេតិបាមកជាឆ្អែតមាន សុខភាពល្អថ្ងៃចៃវរៈបច្ច័យសម្ពុតក៏អាវរបស់ចិត្តគឺសិលដែលយើងរក្សាសិលបិទបាំងរាងកាយនឹងប្រព្រឹត្តទៅដោយសីលੰងអភរណੰសេដ្ឋੰគឺជាអភរណៈដ៏ប្រសើរល្អសម្រាប់ចិត្តនឹងហើយណែសេនាសនៈបច្ច័យរបស់ចិត្តគឺភាវនាអប់រំសេចក្តីស្ងប់ចិត្តនឹងនឹងឯងហើយយើង ធ្វើតែផ្ទះវាមានប្រាសាទឲ្យរូបកាយវាចិត្តយើងនៅកណ្ដាលភ្លៀងហ្នឹងឯងភ្លៀងគឺរាគៈនៅកណ្ដាលថ្ងៃក្ដៅគឺតោសៈនៅកណ្ដាលខ្យល់ព្យុះខ្យល់កត្រាក់គឺមោហៈអីយើងអត់មានសមថៈអត់មានសេចក្តីស្ងប់រងាប់ចិត្តហ្នឹងធ្វើម៉េចទៅមើលមើល ចិត្តនៅកណ្ដាលវាចឹងទៅចឹងចឹងគឺត្រូវមានសេនាសនបច្ច័យរបស់ចិត្តនឹងឯងគឺអប់រំឲ្យស្ងប់រងាប់ចិត្តទៅអានឹងឯងវិមានប្រសាទរបស់ចិត្តមិននៅហាលភ្លៀងមិននៅហាលថ្ងៃមិននៅហាលខ្យល់អីទេ ហើយភេសជ្ជៈគិលានភេសជ្ជៈបច្ច័យរបស់ចិត្តឆ្នាំកែរោគហ្នឹងគឺវិបស្សនា ដែលកំចាត់បង នៅ សមុទ្ឋានរបស់រោគហ្នឹងឯងឲ្យវាជាអស់អនុស័យអស់សញ្ញាជា អ្នកអញ្ចឹងទៅឃើញទេយើងមកប្រឹងប្រែងបច្ច័យ4របស់ចិត្តនេះលើកតម្កើងចិត្តហ្នឹងឲ្យ បានប្រសើរពងពោះជីវិតហ្នឹងវាមានខ្លឹមសារអញ្ចឹងបានថាយើង មាន អនិច្ចសញ្ញា ជាមួយនឹងអវ័យអវ័យដែលអស់ទៅ សូន្យទៅនឹងកុំរវល់តែតាមទៀមទារបស់ដែលអស់ទៅថាគេបោកប្រាស់យើងអីអីចឹងទៅ បាត់បង់ប្រាក់កាស100ដុល្លារ1000ដុល្លារអីអីនឹងចឹងទៅបើបានជាវាបាត់បង់ចឹងទៅហើយយើងថែម10ដុល្លារទៀតថ្លៃទៀនដល់ព្រះភិក្ខុសង្ឃចឹងទៅបើវាបើវាថាវាត្រូវបាត់បង់អស់10000ដុល្លារ នឹងធ្វើថែមមកអស់100ដុល្លារទៀតមើលបច្ច័យ4ដល់ប្រសង់អញ្ចឹងទៅអានឹងយើងមកសบายចិត្តទៅហើយព្រោះ1000ដុល្លារ10000ដុល្លារដែលអ្នកអត់មានសិលយករបស់យើង ទៅនឹង វាមិនច្រើនប្រមាណទេបើយើងប្រៀបជាមួយនឹង10ដុល្លារ100ដុល្លារដែលយើងធ្វើជាមួយនឹងបព្វជិតអ្នកមានសិលណាវាក្រៃលែងណាស់ណាយើងយើងគិតមើលដូចថាឥឡូវយើងកំថាគេគេបោក ឬក៏បាត់បង់អីយើងគិតថាយើងឲ្យទានដល់អ្នកអត់សិលអត់បានដល់បត្រៃសរណគមអត់មានសិលទៅអានឹងវាមិនប្រមាណទេប៉ុន្តែណាការដែលយើងបានថ្វាយទានសីលវន្តទេបពជិទេបពជិតអ្នកមានសិលនឹងឯងគឺក្រំតែ10ដុល្លារហ្នឹងណាយើងគិតមើល10ដុល្លារហ្នឹងប្រហែល10000ខ្មែរយើងហ្នឹងណាប៉ុណ្ណឹងណាឆ្នាំកែរោគទៅឬក៏ អញ្ចឹងហាន់បិណ្ឌបាតអីចឹងទៅផ្លែឈើអីចឹងទៅប្រគេនដល់ព្រះសង្ឃទៅបើប៉ុណ្្នឹងគឺគិតគិតអំពីការដែលយើងបានបូជា ដល់បព្វជិតអ្នកមានសិលហ្នឹងណាវាសម្បើមជាងការដែលឲ្យទានដល់អ្នកដែលអត់សិលអត់ទាំងបត្រៃសរណគមនឹងរាប់ពាន់រាប់ម៉ឺនដុល្លារគណៈអានឹងឯងវាមានតម្លៃខុសគ្នាអញ្ចឹងដូច្នេះ យើងដោះស្រាយបានណាហើយម្យ៉ាងទៀតរឿងការដែលវិន័យបាត់បង់ជាធម្មតានៅក្នុងជីវិតនឹងឯងយើងទៅហួងហែងកុំឲ្យបាត់បង់យ៉ាងម៉េចបានទៅក្នុងជីវិតនឹងអានេះដោយសារយើង នៅរស់ទេបើត្រូវបាត់បង់ជីវិតទៅទៀតយើងទៅបកែកយើងទៅមានការដើម្បីនឹងតវ៉ាអីជាមួយនឹងអ្នកណាបើត្រូវស្លាប់ទៅទៀតនោះណា នឹងឯងអានេះយើងបាននៅរស់ហើយជាឱកាសល្អណាស់ដែលយើងត្រូវប្រើប្រាស់ឱកាសក្នុងបច្ចុប្បន្ននឹងឯងឲ្យខិតនៅជាសុខអានឹងសំខាន់ណាស់កុំឲ្យយើងចេះតែទទូចទទេតាមទីអ្វីអ្វីដែលកន្លងទៅសពគ្រប់ទាំងអស់ដែលបាត់បង់ទៅមិនថា បាត់បង់ទៅដោយប្រការណាណានឹងវាបាត់បង់អស់ទៅហើយហើយថែមទាំងបាត់បង់សេចក្តីសុខក្នុងបច្ចុប្បន្ននឹងទៅទៀត អានឹងវាអត់មានអីឲ្យលេងហើយអញ្ចឹងគឺថាយើងកុំឲ្យតែផ្លាត់ បាត់បង់អ្វីដែលជាសេចក្តីសុខក្នុងបច្ចុប្បន្ននឹងទៅទៀតនោះហើយអនាគតក៏ដូចគ្នាកុំចេះតែ យើងត្រូវការប្រាថ្នាចង់បានរបស់ល្អល្អល្អសូម្បីតែរបស់ដែលយើងមានក្នុងបច្ចុប្បន្ននឹងហើយក៏មិនអាចឲ្យយើងមានសេចក្តីសុខដែរដោយសារយើងមិនបានធ្វើទុកក្នុងចិត្តនៅរបស់ដែលយើងមាននឹងឯងហើយប្រើប្រាស់ឲ្យបានល្អជាទីបំផុតដែលយើងអាចមានភ្នែកមើលបីដកបាននឹងឯងហើយចាប់ខូចទៅឈឺទៅព្រិលព្រិលទៅដោយ អ្នកគ្រូធម្មាចារមមតភេងនឹងឯងដែលដែលឈឺភ្នែកហ្នឹងហើយដប់បាត់ភ្នែកទៅបាន អីមើលបីដកបានអីមើលអត្ថកថាអានឹងឯងដល់ទៅអញ្ចឹងបានយើងដឹងថាភ្នែកនឹងសំខាន់សម្រាប់យើងណាប៉ុន្តែនៅមានធម្មតា ធម្មតានឹងយើងអត់ឃើញថាវាសំខាន់អីទេយើងអាចមើលអីអីនាំឲ្យកើតរាគៈទោសៈអីមើលអីតពីតពះនាំឲ្យវង្វេង បាត់បង់ស្មារតីទៅបាន ដល់ទៅពេលងងឹតទៅបានយើងដឹងថាអូភ្នែកហ្នឹងសំខាន់សម្រាប់យើងណាស់បើសិនបើបានភ្លឺមកវិញមិនចាំបាច់ឲ្យខ្ញុំមើលអីដែលអត្ថប្រយោជន៍ទេឲ្យខ្ញុំមើលទៅសិភៅក៏ក៏ព្រមអញ្ចឹងទៅហ្នឹងឯងដូចតែជីវិតយើងអញ្ចឹងចឹងកូនចៅអីដែលមិនតន់ចាស់ឬក៏មិនតន់មានជំងឺអីដែលលោកគ្រូពេទ្យថា នៅប្រហែលថ្ងៃទៀតស្លាប់អីអីចឹងដែលវាមិនតាន់មានរឿងចឹងវាដូចជាសម្បូរសម្បើមកខ្ជិះខ្ជាយអាយុជីវិតទៅដល់ទៅពេលចាស់ចាស់ចឹងទៅដែលដឹងខ្លួនថាចិត្តស្លាប់ឬក៏ថាមានជំងឺរោគាអីអីដែលលោកគ្រូពេទ្យថាមិនអាចរស់នៅបាន យូរហ្នឹងអាហ្នឹងបានឃើញតម្លៃនៃជីវិតនឹងឯងហើយត្រូវប្រឹងប្រែងប្រើប្រាស់ជីវិតនឹងឯងឲ្យជាប្រយោជន៍គឺថា មួយពេលមួយពេលនឹងឯងក្រៃលែងទៅណាស់មិនព្យាជាឡើយនឹងពុទ្ធបរិស័ទយើងប្រើប្រាស់របស់ដែលមាននឹងឲ្យជាប្រយោជន៍ដល់ក្រៃលែងទៅមានតិចយើងស្ដាប់ធัวទៅ មានដៃមានជើងយើងថ្វាយបង្គំមេត្តាបិតាថ្វាយបង្គំបរតនត្រ័យព្រះសិទ្ធោបច្ចេតដីហើយ មានចិត្តយើងអប់រំទៅឲ្យបានស្ងប់រងាប់ទៅបើប៉ុណ្ណឹងគឺយើងរស់នៅ ជាសពជាមួយនឹងរបស់ដែលយើងមានទៅហើយហើយរបស់ដែលយើងមានយើងអត់ប្រើប្រាស់ឲ្យជាប្រយោជន៍ អត់អាចរស់នៅឲ្យសុខបានចង់បានរបស់ដែលអត់ល្អយ៉ាងនេះល្អយ៉ាងនោះម្ល៉េះហើយក៏អន្ទះអន្ទែងកើតទុកត្រង់ដែលវាអត់តាន់បាននោះឯងនឹងឯងហើយវានៅកដាលអារបស់ដែលមានក៏មិនឲ្យបានសុខអារបស់ដែលត្រូវការនឹងក៏វាអត់តាន់បានអញ្ចឹងទៅវានៅក្នុងភាពរសាប់រសល់អន្ទះអន្ទែងចឹងអញ្ចឹងបានពុទ្ធបរិស័ទយើងរស់នៅជាសុខជាមួយនឹងរបស់ដែលយើងមាននេះហើយយើង សាងហេតុនៃសេចក្តីសុខតទៅទេតើ នឹងឯងចឹងដូចយើងដាំដូងដាំស្វាយអីចឹងជីកដៅដាក់ដីដាក់ជីឲ្យល្អដាំទៅស្រោចទឹកទៅអាហ្នឹងវាជាកិច្ចនាទីរបស់យើងសบายចិត្តក្នុង ក្នុងកិច្ចការងារដែលយើងបានបំពេញទានសិលភាវនាហ្នឹងណាត្រង់ដែលថាទានសិលភាវនាហ្នឹងឲ្យផលយ៉ាងម៉េចយ៉ាងម៉េចតទៅអាហ្នឹងមិនមែនកិច្ចរបស់យើងទេជាកិច្ចរបស់ទានសិលភាវនាហ្នឹងទេជាកិច្ចនៃការសន្សំបុណ្យហ្នឹងទេវាដូចជាថាដើមឈើហ្នឹងវាឲ្យមួយឆ្នាំផ្លែពីរឆ្នាំផ្លែ5ឆ្នាំ10ឆ្នាំផ្លែ អានឹងមិនកិច្ចរបស់យើងណាយើងគ្រាន់តែជាអ្នកដាំទេតើអាកិច្ចដែលឲ្យផលវានៅលើដើមឈើហ្នឹងអញ្ចឹងយើងមកសប្បាយចិត្តជាមួយនឹងការដែលយើងអប់រំសេចក្តីល្អហ្នឹងក្នុងបច្ចុប្បន្នហ្នឹងឲ្យហើយនឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងរស់នៅជាសុខហើយច្រាច់ជាមួយគ្នានឹងអំពើល្អដែលយើងបានធ្វើនឹងដោយទឹកចិត្តធ្វើអីតិចបន្តួចក៏ដោយតែយើងក៏មើលងាយតិចបន្តួចហ្នឹងណាវាសំខាន់ត្រង់ដែលថា យើងធ្វើហើយឲ្យយើងសប្បាយចិត្តនឹងឯងយើង បាយជុំគ្នាហុចกระដាស់ជូតមាត់ហុចកៅទឹកហុចបាយមើលមហូបណាល្អអីអីយើងពវិលដាក់មុខអ្នកដតីអីអីប៉ុណ្ណឹងគឺយើងនឹកឃើញថាយើងបានធ្វើល្អយើងបានលះបង់នៅអ្វីអ្វីដែលសម្រាប់យើងនឹងបានដល់អ្នកដតីមិនចាំបាច់យើងឆ្ងាញ់យើងសនុកយើងសុខយើងស្រួលយើងប្រសើរអីទេឲ្យតែយើងបានសบายចិត្តនឹងអំពើដែលយើងបានធ្វើនឹងឯងសន្សំមកសេចក្តីសบายរឿយរឿយនឹងទៅទៀនក៏យើងបានធ្វើសិលក៏បានរក្សា មាទៅបេតិនឹងឯងជាអង្គរបស់សមាធិហើយស្រេចចឹងនេះវិតកវិចារៈបេតិសុខៈឯកកតាដូចជាបាសិកាវិសាខាសូមពួរពីព្រះអង្គ8យ៉ាងដែលត្រូវថ្វាយវសកៈសាដកអកន្តកៈផតកមិកផតកិលានផតកិលានភេសជ្ជៈផតឬក៏ប្រកេននៅបបរយាគូឧត្តកៈសាដកអីអីដល់ព្រះភិក្ខុនីអីអីអញ្ចឹងដល់ព្រះអង្គ ត្រាស់សួរពីប្រយោជន៍ទៅក៏បាន ទូលព្រះអង្គពីប្រយោជន៍ដែលភិក្ខុសង្ឃនឹងឯងចាំបាច់ត្រូវការប្រើប្រាស់និងចង្ហាន់អីអីទាំងអស់ហ្នឹងហើយម្យ៉ាងទៀតទូលព្រះអង្គអំពីកាលដែលខ្ញុំព្រះអង្គបានដឹងថាភិក្ខុទាំងអស់នោះបរិនិព្វានទៅឬក៏ជាព្រះអនាគាមីទៅកម្មសធាវេសព្រំហើយអង្គទាំងអស់នោះកាលដែលគង់បច្ចុប្បន្ននៅឡើយធ្លាប់និមន្តមកសាវត្ថីដោយចឹងទៅខ្ញុំព្រះអង្គនឹងឯងដឹងថាតែនិមន្តមកសាវត្ថីមុខតែបានទទួលហើយវសកៈសាដកក្តីអកន្តកៈផាត់ក្តីកមិកផាត់ក្តី ក្តីគិលានផត់គិលានភេសជ្ជៈគិលានុបដ្ឋាកផត់អីអីទាំងអស់ហ្នឹង ដល់អញ្ចឹងទៅខ្ញុំប្រកាសណានឹងបាននៅបាមកជាបាននៅបៃតេបាននៅ បាសទ្ធិគឺសេចក្តីស្ងប់បាននៅសុខៈជាបាតនៃវិបស្សនាអញ្ចឹងបានព្រះអង្គអនុញ្ញាតឲ្យបាសិកាវិសាខានឹងបំពេញនៅ កិច្ចការទាំងអស់នឹងរហូតអស់ជីវិតនឹងវាមានសេចក្តីសុខក្នុងបច្ចុប្បន្នអញ្ចឹងណាទៀតអញ្ចឹងបៃតេនឹងជាអង្គនៃសមាធិស្រាប់ហើយគុណចាស់ញាតិញោមអប់រំទៅនៅក្នុងសមាធិអីអីក៏លឿនណាស់ឲ្យតែថ្ងៃនឹងបានធ្វើទានឧទាហរណ៍ថាទេ មានសบายចិត្តហើយមានសិលទៀតការសบายចិត្តហ្នឹងជាឧបនិស្សយបច្ច័យឲ្យមានសមាធិបានងាយងាយទៅនឹកគុណប្រពុតទៅចិត្តស្ងប់នឹកគុណពធទៅចិត្តស្ងប់ចិត្តស្ងប់ទៅគឺថាអាចចាក់ទម្លុះទៅក្នុងសភាវៈសច្ចៈបានណាទៀតដូចភ្លៀងធ្លាក់លើដំបូលផ្ទះអញ្ចឹង វាហូរមកចូលតួតែមួយដល់អញ្ចឹងទឹកវាចេញពីតួហ្នឹងធ្លាក់មកវាធំហើយមានកម្លាំងខ្លាំងណាស់សភាពនៃការចាក់ទម្លុះនៅសច្ចធម៌ហ្នឹងដោយអំណាចនៃចិត្តដែលប្រមូលមូលតែមួយដើម្បីពិនិត្យទៅលើអ្វីអ្វីនឹងឯងវាអត់មានអកុសលនិវរណៈជាគ្រឿងរារាំងហ្នឹងទេចិត្តស្ងប់រងាប់ដោយពុទ្ធបរិស័ទស្ដាប់ប្រធัวរាប់ពាន់រាប់ម៉ឺនអង្គ រហូតដល់ទៅរាប់ចំនួនមិនអស់នឹងស្ងប់រងាប់និវរណធัวណាទៀតរួចទៅដល់ព្រះអង្គប្រកាសសច្ចធัวទៅប្រកាសពីទុកឃើញទុកប្រកាសសមុទយៈឃើញសមុទយៈត្រាស់ដឹងអរិយសច្ចធัวនឹងឯងអញ្ចឹងគឺពុទ្ធបរិស័ទយើងត្រូវស្ថិតនៅក្នុងការវឹកហាត់អប់រំទូលមានចិត្តនឹងឯងឲ្យបានល្អក្នុងជីវិតដែលយើងរស់នៅជាប្រកដីសពថ្ងៃហ្នឹងចឹងគឺថានៅក្នុងការដែលពុទ្ធបរិស័ទ មានសេចក្តី ជ្រះថ្លានៅក្នុងគុណធម៌ទាំងពុទ្ធបរិស័ទយើងណាគឺថាកបបីយើងបានតាំងនៅក្នុងគុណធម៌ដែលជា ទីរីករាយជាទីជ្រះថ្លានឹងឯងកុំឲ្យយើង ក្រំតែពូកែគិតត្រូវឲ្យគិតល្អអានឹងបានសំខាន់ទៀតគិតល្អហ្នឹងគឺប្រព្រឹត្តទៅដោយអនិច្ឆេគិតគឺថាមិនចង់បាន របស់អ្នកដតីអីអីចឹងទៅទេ ហើយអព្យាបាទៈគិតដើម្បីមិនព្យាបាទមិនបៀតបៀនអ្នកដតីបើថាឃើញអ្នកដតីតោះខុសឆ្កំឆ្គងអីហ្នឹងក៏តាំងមេត្តាចិត្តដើម្បីនឹងជួយឲ្យបានល្អកុំប្រព្រឹត្តទៅដើម្បីព្យាបាទបៀតបៀនអ្នកដតីចឹងនឹងឯងហ្នឹងឯងហើយនឹងសមាធិធិយល់ត្រូវកុំឲ្យយើងក្រណពូកែគិតគឺត្រូវគិតឲ្យបានល្អ កុំឲ្យយើងក្រន់តែពូកែនិយាយតែត្រូវនិយាយឲ្យបានល្អកុំឲ្យយើងក្រន់តែពូកែធ្វើតែត្រូវធ្វើឲ្យបានល្អឃើញទេកុសលកម្មបត់10ហ្នឹងគឺជាអវាទានុសាសនីហើយ ដែលជាព្រះមច្ចរិយធัวខាងដើមរហូតមកដល់ព្រះមច្ចរិយធัวជាទីបំផុតហ្នឹងគឺពោធិបត្តយធัวឃើញទេអញ្ចឹងគឺថាកុំឲ្យយើងក្រន់តែកើតមកក្នុងអត្តភាពជាមនុស្សរូបរាងកាយជាមនុស្សត្រូវឲ្យមានចិត្តជាមនុស្សឲ្យសមនឹងពាក្យថាមនុស្សហ្នឹងគឺមានចិត្តដ៏ប្រសើរខ្ពង់ខ្ពស់នឹងឯងប៉ុណ្ណាដូច្នេះពុទ្ធបរិស័ទយើង កបដីប្រព្រឹត្តទៅនៅក្នុងគុណធម៌ទាំងដែលពុទ្ធបរិស័ទយើងបានសិក្សាបានអប់រំដោយល្អនៅក្នុងជីវិតជាប្រកដីដូច្នេះនៅក្នុងសេចក្តីនៃពធัวពុទ្ធបរិស័ទយើងបានស្ដាប់បានពិចារណាដោយល្អមានការសិក្សាមានការវឹកហាត់អប់រំចិត្តនៅក្នុងគុណធម៌ហើយមានសំណួរទាំងសំណួរ នេះសឿនភូមិសមទូលោកគ្រូពីវិតកៈកើតជាមួយនឹងចិត្ត55ដួងចិត្តអ្វីខ្លះណាมันកើតជាមួយនឹងចិត្ត66ដួងចិត្តអ្វីខ្លះនឹងឯងហ្នឹងគឺត្រូវគិតចិត្តពឹសដាទៅ55និង66 121ចឹងកណានឹងមកអំពីវិតកៈនឹងត្រូវគិតទៅតាមឈានបានបាន ចឹងគឺថាលោកតរៈហ្នឹងក៏មានក្នុងបឋមឈានក្នុងទុតិយឈាននឹងมันអាចគិតក្នុងលោកតរៈសង្ខេបបានទេអញ្ចឹងបានត្រូវចែកទៅជា55មួយចំណែកនិង66មួយចំណែក55គឺគិតនៅក្នុងកាមាវចរៈចិត្ត54ហ្នឹងដកទ្វិបញ្ញវិញ្ញាណ10ចេញទៅពីព្រោះអាហ្នឹងវាអត់មានវិតកវិចារៈអី10ដួងហ្នឹងអញ្ចឹងវានៅសល់44អាហ្នឹងដែលមានវិតកវិចារៈហ្នឹង ហើយបូកនឹងបឋមឈានចិត្ត11ទៅធម្មឈានចិត្តហ្នឹងវាមានយើងដឹងហើយ11ហ្នឹងមានបឋមឈានកុសលវិបាកធិយាហ្នឹងវាមាន3ហើយហើយមគ្គ4ផល4ដែលជាលោកតរៈ8ហ្នឹងណាអញ្ចឹង8ហ្នឹងបូកនឹងបឋមឈានកុសលវិបាកកិរិយា3ទៅវា11អញ្ចឹង11បូកនឹងកាមាវិជ្រៈ744ហ្នឹង នឹងឯងអញ្ចឹងវាទៅជា55ហើយហើយនៅសល់66ទៀតគឺរាប់តាំងពីទុតិយឈានទៅតយឈានចតុតឈានបញ្ញមឈានទៅនឹងឯងហើយហើយបញ្ញមឈានហ្នឹងក៏រួមទៅដោយអរូបាវចរៈចិត្តនៅក្នុងហ្នឹងនឹងឯងគឺបានដីថាឈានចិត្តទាំងអស់ទាំងលោកយៈទាំងលោកកតរៈចាប់ពីទុតិយឈានទៅ ហើយឃើញប្រមាណយកមកបូកនឹង10ដួងកាមាវចរៈចិត្តដែលជាទ្វិបញ្ញវិញ្ញាណ10ហ្នឹងចឹងទៅឃើញ66ហើយដែលមិនមាននៅវិតកៈហ្នឹងនឹងឯងចឹងគឺយើងគិតមើលតាមនឹងទៅយើងរៀននៅក្នុងចេតសិកដែលប្រកបជាមួយចិត្តហ្នឹងក្នុងជីវិតរបស់យើងវិចារៈក៏អញ្ចឹងអធិមោខៈដែលកើតក្នុងចិត្ត78ដួងមិនកើតក្នុងចិត្ត11ដួង ណាព្រោះអធិមោខៈទាំងអធិមោខៈហ្នឹងគឺជាចេតសិកដែលចោះចិត្តសុបទៅនៅ ក្នុងអារម្មណ៍ហ្នឹងអញ្ចឹងក្នុងទ្វិបញ្ញវិញ្ញាណចិត្ត10ហ្នឹងអាហ្នឹងវាអត់មានអធិមោខៈទេពីព្រោះវាមានតែសัพពចិត្តសាធារណៈចេតសិក7វាអត់មានវិតកៈវិចារៈអធិមោខៈទេអាហ្នឹងទ្វិបញ្ញវិញ្ញាណ10ហ្នឹង ហើយនឹងមោហៈវិជ្ជកិឆាសម្បយុត្តតែកាលណាវិជ្ជកិឆាវាអត់ចុះចិត្តសុខក្នុងអារម្មណ៍ទេ អញ្ចឹងវាមាន11ដួងហ្នឹងដែលអត់មានអធិមោខៈអញ្ចឹងក្រៅពីនឹងទៀតសុទ្ធតែប្រកប ដោយអធិមោខៈទាំងអស់ទៅជា78ហ្នឹងណា78បូកនឹង11ទៅ89ព្រោះអានេះគិតដោយសង្ខេបបានវាអត់ចាំបាច់ចែកទៅនៅក្នុងលោកតរៈឈានទេដោយសារតែលោកតរៈឈានសុទ្ធតែមានអធិមោខៈទាំងអស់អញ្ចឹងគិតត្រឹមតែមគ្គ4ផល4ហ្នឹងបានហើយអញ្ចឹងគិតក្នុងចិត្តសង្ខេបបានបើដោយវិតកៈវិចារៈបៃតេអីត្រូវគិតក្នុងចិត្តពឹសស្ដាប់ បានបានដោយសារវាត្រូវចែកគ្នានៅក្នុងឈានលោកតរៈហ្នឹងឈានលោកតរៈហ្នឹងក្នុងវិតកៈវិចារៈបៃតិអីអីហ្នឹងវាមាននៅក្នុងឈានថ្នាក់ក្រោមដល់ឈានថ្នាក់លើទៅ អត់មានវិតកៈអត់មានវិចារៈអត់មានបៃតិបាន ជាត្រូវគិតក្នុងចិត្តពឹស្ដាហ្នឹងឯងហើយវិរិយៈកើតក្នុងចិត្ត73ដួងมันកើតនៅក្នុងចិត្ត16អាហ្នឹងគឺក្នុងអហេតុកៈចិត្ត18ហ្នឹងវាមាន ពីរដួងដែលប្រកបដោយវិរិយៈកណាមโนទ្វារាវចនៈនិងហសិតបាតៈហ្នឹងនឹងមានវិរិយៈដែលប្រព្រឹត្តទៅក្នុងអហេតុកៈចិត្តពីរដួងហ្នឹងអញ្ចឹងអហេតុកៈចិត្ត16កណាដែលមិនមានវិរិយៈនឹងឯងចឹងអញ្ចឹងគឺ16ដែលជាអហេតុកៈហ្នឹងអញ្ចឹងគឺនៅក្នុងសហហេតុកៈចិត្តទាំងអស់ផ្សេងទៀតហ្នឹងគឺសត្វតែមានវិរិយៈកើតជាមួយទាំងអស់ទាំងកុសលទាំង អកុសលទាំងវិបាកទាំងកិរិយានឹងឯងសិតតែមានវិរិយៈកើតជាមួយទាំងហើយសោបណៈចិត្តទាំងប្រមាណហ្នឹងហើយយកមកបូកជាមួយនឹងអហេតុកៈចិត្តពីរដួងទៅទៀតទៅប៉ុណ្ណាហ្នឹងគឺយើងបូកទៅយើងឃើញចិត្តដែលប្រកបដោយវិរិយៈហ្នឹងវាតែអហេតុកៈចិត្ត16ដួងចេញនឹងឯងហើយបេតិហ្នឹងកើតក្នុងចិត្ត51ដួង ថាមិនកើតក្នុងចិត្ត70ហ្នឹងយើងគិតតាមហ្នឹងទៅណាពីព្រោះបៃតិហ្នឹងមានក្នុងបឋមឈានទុតិយឈាននិងតតិយឈានកណាអញ្ចឹងគឺថាវាមាននៅក្នុងឈានចិត្តហ្នឹងតាមហ្នឹងបានជាត្រូវគិតដោយចិត្តពិស្ដាកណាហើយយកមកបូកជាមួយ នឹងកាមាវិជ្រៈចិត្តដែលមានបៃតិអញ្ចឹងទៅ កាមាវចរៈចិត្តដែលមានបៃតេគឺកាមាវចរៈចិត្តណាដែលប្រកបជាមួយនឹងសោមនស្សវេទនាអានឹងបានមានបៃតេចឹងទៅបូកចូលគ្នាទៅ នឹងឯងឆន្ទៈអីក៏ដកក៏ក៏យើងរៀនតាមនឹងទៅណាព្រោះនេះជាមេរៀនព្រះអភិធម្មដែលយើងត្រូវរៀននឹងឯងហើយការដែលយើងសាកសួរវាតើយើងឆ្ងល់ក្នុងចំណុចណាមួយអីក្នុងនឹង ចឹងទៅដើម្បីជាការបញ្ជាក់ដែលយើងគិតមិនឃើញទាំងអស់ហ្នឹងគឺជាមេរៀនដែលយើងរៀននឹងឯងគ្រាន់តែថាខ្ញុំកណារៀបរាប់សេចក្តីបន្តិចអីចឹងដូចឆន្ទៈអីកើតក្នុង ចិត្ត69មិនកើតក្នុងចិត្ត20ហ្នឹងមកអំពីឆន្ទៈហ្នឹងវាអត់មាននៅក្នុងអហេតុកៈចិត្តទាំង18ហើយវាអត់មាននៅក្នុងមោហៈមូលចិត្តពីរដួងចឹងវា20ហ្នឹង លើកឡើងហ្នឹងក៏ដើម្បីបញ្ជាក់ឲ្យឃើញថាអ្វីៗក្នុងជីវិតរបស់យើងហ្នឹងគឺមិនមែនយើងជាអ្នកចាត់ចែងរៀបចំឲ្យយ៉ាងនេះឲ្យយ៉ាងនោះទេនឹងឯងត្រូវឲ្យឃើញធัวនៅក្នុង ជីវិតនឹងឯងប្រព្រឹត្តទៅជាធัวដែលមិនគួរចាប់ប្រកាន់បើយើងជាអ្នកធ្វើអ្វីៗក្នុងជីវិតហ្នឹងយើងមិនចាំបាច់រៀនអភិធម្មអត់ចេះទេបើយើងអ្នកធ្វើហើយនោះប៉ុន្តែយើងអត់ធ្វើទេអញ្ចឹងព្រះអង្គទ្រង់ជ្រាបទៅតាមធម្មជាតិតាមសេចក្តីពិត បើសិនបើយើងអ្នកធ្វើយើងគិតថែមទៅទៀតយើងមានចាំបាច់ធ្វើរាគៈទោសៈមោហៈឲ្យខ្លួនឯងធ្វើអីនឹងឯងយើងចង់បានល្អចង់បានសេចក្តីសុខនឹងចឹងអញ្ចឹងយើងមើលរាគៈទោសៈមោហៈនឹងយើងក៏មិនបានធ្វើឲ្យខ្លួនឯងអ្នកដតីក៏មិនបានធ្វើឲ្យខ្លួនគាត់ដែរអញ្ចឹងយើងត្រូវយល់ណាណាដែលយើង ស្អប់ប៉ុណ្ណាក៏ដោយ អ្នកណាដែលយើងដឹងថាអាក្រក់ប៉ុណ្ណាប៉ុណ្ណីក៏ដោយប៉ុន្តែយើងគិតមើលឲ្យបានល្អត្រឹមត្រូវទៅចុះបើមិនមានរាគៈទោសៈមោហៈទេ មានអ្នកណាទៅធ្វើអីអាក្រក់បន្តិចបន្តួចអត់មានទេណាប៉ិនចង់ទៅសាយសក់ក៏អត់មានធ្វើអីខុសដែរអត់មានធ្វើអីអាក្រក់ក្នុងអកុសលកម្មទេដល់យើងគិតត្រូវចឹងទៅណាអានឹងឯងធ្វើឲ្យយើងមានការរសាយនៅកនុំគុំស្អប់នៅអាសភាពដែល មានការខ្នំខ្នាញ់អីទៅរោគអ្នកដតីហ្នឹងប៉ុន្តែវាមិនមែនយើងចេះទេគិតទៅបាន ជ្រួតជ្រាបត្រឹមត្រូវទេដោយសារយើងគិតថាខ្ញុំដឹងហើយលោភៈទុសៈមោហៈហ្នឹងប៉ុន្តែលោភៈទុសៈមោហៈគាត់អីក៏វាខ្លាំងម្ល៉េះខ្ញុំក៏មានដែរពេលវាមិនខ្លាំងអីទៅអញ្ចឹងខ្ញុំចេះហាមខាត់អីអីអញ្ចឹងអាហ្នឹងគឺធម្មតាទេអាការដែលយើងគិតអញ្ចឹងនោះទូទៅយើងគិតបានទេតា ពីព្រោះវានៅក្នុងលោភៈទោសៈមោហៈរបស់យើងរបស់គេអាហ្នឹងគិតបានងាយងាយទៅតើប៉ុន្តែដែលជំរឿគឺការដែលយើងយល់ដឹងអំពីវត្តដាក់នឹងឯងកិលេសវត្តដាក់នាំឲ្យកើតកម្មកម្មនាំឲ្យមានវិបាកនេះណាអត់មាននរណាធ្វើឲ្យខ្លួនឯងទេណារៀងរៀងព្រះអង្គរៀងរៀងខ្លួននឹងសន្មត់ទេដោយសារវាមានវត្តដាក់ហើយក៏សន្មត់ថាអង្គនេះអង្គនោះយើងគេអីចឹងទៅដូច្នេះកាលណាបើយើងអប់រំចម្រើន នៅបញ្ញាដែលបានយល់ដឹងដល់បរមត្តធัวណាគិតម្ដងទៀតមើលទៅតាមដែលយើង អប់រំបញ្ញាស្ដាប់ធัวរៀនធัวមកច្រើនហើយហ្នឹងហ្នឹងឯងបើមិនមានរាគៈទោសៈមោហៈទេមាននរណាទៅធ្វើអីខុស គិតម្ដងទៀតមើលហើយតើយើងគួរចាប់អ្នកដតីទៅដាក់កន្លែងខុសឬក៏ចាប់កំហុសហ្នឹងមកដាក់អ្នកណាបើកំហុសហ្នឹងវាអត់មានអ្នកណាធ្វើឲ្យខ្លួនឯងផងអញ្ចឹងវាជាទោសរបស់វត្តដាក់វាជារបស់ក្នុងវត្តដាក់ហើយសន្មត់ថាសត្វលោករៀងរៀងព្រះអង្គរៀងរៀងខ្លួនហ្នឹងដល់តែយើងមានបញ្ញត្តិមកជាអារម្មណ៍យើងមាន តែ ជួយគ្នាតែប៉ុណ្ណឹងទេទៀតគ្រប់គ្នាសត្វតិជនៈរួងគ្រោះនៅក្នុងវត្តសង្សារហ្នឹងពេលដូចយើងនិយាយថា បងប្អូនកូនចៅរួងគ្រោះដោយសារឆ្នាំញៀនទៅនៅកន្លែងអប់រំកែប្រែអីអីហ្នឹងយើងនិយាយពាក្យហ្នឹងត្រឹមត្រូវថាជាអ្នករួងគ្រោះឃើញទេពីព្រោះមិនមែនជាអ្នកផលិតគ្រឿងញៀនមិនមែនជាអ្នកចែកចាយគ្រឿងញៀនទេ ជាអ្នករួងគ្រោះតែប៉ុណ្្នឹងទេដោយសារសង្គមហ្នឹងវាសម្បូរអាគ្រឿងញៀនហ្នឹងអញ្ចឹងទៅនឹងឯងយ៉ាងណាមិញ សត្វលោកយើងនេះណាមិនមែនជាអ្នកបង្កើតវត្តដាក់ឯណា តែជាអ្នករងគ្រោះឃើញទេដល់តែយើងមានបញ្ញត្តិមកជាអារម្មណ៍យើងដឹងថាជាអ្នករងគ្រោះយើង ជួយ គ្នាដើម្បីថែរក្សាប្រសាសនាហ្នឹងប្រសង់ ត្រួតត្រងបរិយ័តសទ្ធំបរិបត្តិសទ្ធំអញ្ចឹងទៅ ដើម្បីថែរក្សាប្រសាសនារហូតគ្រប់5000ប្រសាយើងជាពុទ្ធបរិស័ទទំនុកបំរុងបច្ច័យ4ទៅដើម្បីបានប្រសង់គង់នៅថែរក្សាប្រសាសនាអញ្ចឹងយើងក៏មានចំណែកក្នុងការថែរក្សាប្រសាសនាដូចគ្នាសំខាន់ណាស់ណាទៀតដែលទំនុកបំរុងប្រសង់ណាព្រះពុទ្ធអង្គទ្រង់មិនទទួលចៃវរពីផ្ទាំងរបស់ព្រះមហាបជាបតិកោតមីព្រោះព្រះអង្គគោរពសង្ឃ ដើម្បីទំនុកបំរុងដល់ប្រសង់ចឹងដើម្បីជាទិដ្ឋានុគតិដើម្បីថាឲ្យជានានុជនក្រោយក្រោយទៅនឹងឯងយកចិត្តទុកដាក់ក្នុងការទំនុកបំរុងប្រសង់ដើម្បីប្រសង់បានគង់នៅ ថែរក្សាប្រសាសនារហូត5000ព្រះភាសាបើសិនបើថាណែបាននៅបច្ច័យ4សិតតែបណិតបណិតពេញចក្រវាលហ្នឹងបូជាដល់ព្រះតថាគតណាក៏មិនកប់គួរ និងគុណរបស់ព្រះអង្គដែលឲ្យព្រះមហាវិជាបតិគុតមីដល់នៅបត្រៃសរណគមមិនកម្រើកញាប់ញួរហើយមាននៅ អរិយកន្តសិលនិងអស់សេចក្តីសង្ស័យក្នុងអរិយសច្ចៈ4គុណរបស់ព្រះអង្គធំធេងណាសូម្បីតែយោបច្ច័យ4បណិតបណិតពេញចក្រវាលទៅបូជាព្រះអង្គក៏អត់កប់គួស្មើនឹងគុណព្រះអង្គដែរក៏ប៉ុន្តែ ចៃវរនៅតែពីផ្ទាំងតដែលបើប្រមេតិឆានឹងថ្វាយដល់សង្ឃនេះកប់គួរនឹងប្រគុណរបស់ព្រះអង្គមកពីអីដើម្បីជាទិដ្ឋានុគតិឲ្យជានានុជនទាំងឡាយគោរពបូជាសង្ឃដើម្បីសង្ឃបានថែរក្សាធัวដែលព្រះអង្គសម្ដែងហើយវិន័យដែលព្រះអង្គទ្រង់បញ្ញត្តិហើយស្ថិតនៅរហូតដល់5000ព្រះវស្សា5000ឆ្នាំតទៅទៀតហ្នឹងឯនេះព្រះអង្គទ្រង់បរិនិព្វានទៅប៉ុន្តែដូចដែលព្រះអង្គគង់នៅ5000ឆ្នាំតមកទៀតអញ្ចឹង ដោយដែលយើងបានទទួលបត្រៃបីដកសពថ្ងៃហ្នឹងអញ្ចឹងបើយើងអត់បានសិក្សាពធัวធ្វើម៉េចយើងស្គាល់ពុទ្ធមើលមើលនឹងឯងហើយយើងធ្វើម៉េចនឹងបានឧបនិស្ស័យប្រព្រឹត្តទៅដើម្បីអរិយមេអង្គ8ដូច្នេះគុណរបស់ព្រះ សង្ឃីទៅការចារហូតមកដល់គុណរបស់ក្រុមជំនុំបត្រៃបីដកខ្មែរយើងនឹងក្រៃលែងណាស់សម្រាប់ជីវិតរបស់យើង ហើយយើងនឹងថែរក្សាតទៅទៀតមនុស្សដែលបួសក្នុងសាសនាដើម្បី ធ្វើជាមនុស្សល្អជាឧបាសកបាសិកាដើម្បីឧទ្ទិសចំពោះព្រះពុទ្ធនឹងនៅរាប់ម៉ឺនសែនលានអង្គអ្នកតទៅទៀតដោយសារមានព្រះពុទ្ធសាសនាស្ថិតនៅនេះឯងអញ្ចឹងឃើញទេប្រយោជន៍ធំធេងណាដែលយើងទំនុកបំរុងប្រសង់នឹងឯង អញ្ចឹងគឺថាការដែលព្រះមហាបជាបតិកោតមីថ្វាយដល់សង្ឃនឹងជាទឹកថានុគតិដើម្បីជានានុជនទាំងឡាយយកចិត្តទុកដាក់ក្នុងការទំនុកបំរុងព្រះសង្ឃនេះទៅជាការកប់គួរជាមួយនឹងព្រះគុណរបស់ព្រះអង្គដោយដែលបានថែរក្សាព្រះពុទ្ធអង្គឲ្យគង់ប្រជញ្ញនៅ5000ព្រះវសាតមកទៀតអញ្ចឹងព្រះព្រះអង្គប្រកាសធัวណាដែលតថាគតសម្ដែងហើយវិន័យណាដែលតថាគតបញ្ញត្តិហើយអំណោះអត់ពីតថាគតទៅជាគ្រូជាសាស្តារបស់អ្នកទាំងឡាយហ្នឹង ចឹងគឺនៅក្នុងសេចក្តីនេះដែលពុទ្ធបរិស័ទយើងត្រូវសិក្សាពធัวហ្នឹងគឺយើងសិក្សាឲ្យឃើញថាអ្វីអ្វីក្នុងជីវិតរបស់យើងហ្នឹងអត់មានយើងធ្វើទេចឹងបើយើងធ្វើយើងចាំបាច់ធ្វើ ធ្វើសេចក្តី ទុកឲ្យខ្លួនយើងធ្វើអីធ្វើតែសពទៅប៉ុន្តែវាមានទុក្ខវេទនាគេណាមានតោមនស្សដែលកើតមកពីសេចក្តីប្រកាន់អីទាំងអស់ហ្នឹងអញ្ចឹងតើយើងគួរប្រកាន់សេចក្តីសពសោមនស្សអីហ្នឹងថាជារបស់យើងដែរឬទេ អ្វីអ្វីដែលមិនមែនជារបស់យើងចាំបាច់យើងចង់បានធ្វើអីមិនក៏មិនប្រគល់ឲ្យម្ចាស់គេជាធម្មតាទៅហើយក៏យើងមិនមែនចាំបាច់ពឹងអ្វីក្នុងលោកនេះទេព្រោះយើងមានចិត្តបង្អោនទៅកាន់ព្រះនិព្វានដែលជាបរមសុខដោយមិនចាំបាច់មានអត្តភាពនេះអាហ្នឹងឯងដែលជាទីពឹងដែលពុទ្ធបរិស័ទយើងត្រូវបានជ្រាបយល់អញ្ចឹងបានយើងដឹងថារាគៈទុសៈមោហៈហ្នឹងអត់មាននរណាធ្វើឲ្យខ្លួនឯងទេ នឹងឯងដល់ទៅអញ្ចឹងទៅ យើងមកពិនិត្យថាសំបីតែខ្លួនយើងក៏មានរាគៈទុសៈមោហៈដែលយើងអត់បានធ្វើឲ្យខ្លួនឯងដល់តែយើងមកចេះពិនិត្យការខ្វះខាតរបស់យើង រាគៈទុសៈមោហៈក្នុងចិត្តសន្តានរបស់យើងអញ្ចឹងទៅ យើងមិនកាចជាមួយអ្នកដតីទេចឹងយើងមិនកាចមិនរហៅមិនខូខើដាក់អ្នកដតីទេ ពីព្រោះយើងបានយល់ដឹងច្បាស់ថា អ្នកដែលប្រព្រឹត្តខុសទាំងឡាយទាំងពួងហ្នឹងណា គឺមកពីរាគៈទោសៈមោហៈទេតើដកតែលោភៈទោសៈមោហៈចេញស្មើនឹងព្រះអរហន្តបាត់ទៅហើយអញ្ចឹងពុទ្ធបរិស័ទយើងមាន តែជួយគ្នាសង្គ្រោះគ្នា តាមរយៈនៃពធនឹងឯងហើយការដែលពុទ្ធបរិស័ទយើងនេះអវាទពុទ្ធ84000បឋមខណ្ឌមានផ្នែកអកុសលដែរឬទេណានេះខ្ញុំបាទសូនជឿនទាំង 84000បឋមខណ្ឌនេះ គឺយើងកុំច្រឡំទៅជាមួយនឹងបរមត្តធัวទាំងកណាពីព្រោះ84000បឋមខណ្ឌនេះគឺព្រះអង្គទ្រង់ប្រកាសសម្ដែងបរិយត្តិសធម្មកណាបរិយត្តិសធម្មទាំងគឺ បានដេកថា ជាធម្មារម្មណ៍មួយដែលមโนទ្វេរវិធ័យចិត្តបានកម្មយកនៅ នៅសត្យបញ្ញត្តិហើយនឹងអដ្ឋបញ្ញត្តិនេះឯងមកសិក្សារៀនសូត្រអញ្ចឹងសត្យបញ្ញត្តិហើយនឹងអដ្ឋបញ្ញត្តិនេះគឺជាបញ្ញត្តិបរិយត្តិធัวនេះណាដែលយើងរៀននេះគឺយើងកម្មយកបញ្ញត្តិពីរហ្នឹងមកជាអារម្មណ៍បន្ទាប់ពីយើងស្ដាប់ឮឬក៏យើងមើលបៃដកសំឡេងជាបរមត្តមែន ហើយរូបដែលយើងមើលនឹងជាបរមត្តមែនប៉ុន្តែយើងអត់តន់ដឹងសេចក្តីទេអញ្ចឹងអត់តន់ជាបរិយ័តទេបរិយ័តតែធัวគឺកម្មយកសេចក្តីអញ្ចឹងតលតែមโนទ្វារវិធ័យចិត្តគឺកម្មយកសត្យបញ្ញត្តិនេះគឺ ក្នុងសំឡេងដែលបានស្ដាប់មកយើងដឹងសេចក្តីថាម៉េចនឹងឯងឬក៏រូបដែលយើងបានអានទៅ ទៅហើយយើងបានកម្មយកសេចក្តីថាម៉េចអានឹងទៅជាអដ្ឋបញ្ញត្តិអញ្ចឹងបញ្ញត្តិទាំងពីរហ្នឹងឯង គឺជាបរិយត្តិធัวអញ្ចឹងបរិយត្តិធัวមិនមែនកុសលមិនមែនកុសលមិនមែនអព្យាក្រឹតទេព្រោះកុសលអកុសលអព្យាក្រឹតជាបរមត្តអញ្ចឹងគឺថាព្រះបរិយត្តិធัวហ្នឹងគឺជាបញ្ញត្តិអញ្ចឹងគឺថាចំពោះពធัว84000បឋមខណ្ឌហ្នឹងយើងមិនអាចថាជាកុសលខ្លះអកុសលខ្លះអព្យាក្រឹតខ្លះអីទេគឺណាគឺជាធัวដែលព្រះអង្គទ្រង់ប្រកាសសម្ដែងជាបញ្ញត្តិគ្រាន់តែថា ក្នុងការដែលព្រះអង្គទ្រង់ប្រកាសសម្ដែងដោយបហប្រតិសัพពញុត្តញាណសัพពញុត្តញាណហ្នឹងគឺជាជាបញ្ញានៅក្នុងមហាកិរិយា ជាអព្យាក្រិតដែលជាបាទជាសមុទ្ឋាននាំឲ្យព្រះអង្គប្រកាសសម្ដែងនៅព្រះធម៌ហ្នឹងហើយដល់ទៅព្រះអង្គប្រកាសសម្ដែងព្រះអង្គទ្រង់សម្ដែងកុសលាធម្មាអកុសលាធម្មាអព្យាកតាធម្មាសម្ដែងព្រះវិន័យសម្ដែងព្រះសោតសម្ដែងព្រះអភិធម្មអញ្ចឹងទៅគឺព្រះអង្គទ្រង់ប្រកាសសម្ដែង ជាព្រះបរិយត្តិធម៌ អាហ្នឹងគឺឲ្យយើងយល់ថាបរិយ័ត្តិធัวគឺបញ្ញត្តិកណាមិនមែនសភាវៈជាកុសល មិនមែនសភាវៈអកុសល មិនមែនសភាវៈជាអព្យាក្រឹតទេណាព្រោះបញ្ញត្តិព្រះអង្គទ្រង់សម្ដែងហើយពុទ្ធបរិស័ទយើងរៀនព្រះបរិយត្តិធម៌ហ្នឹងរៀនហ្នឹងវាម្យ៉ាងរៀនដោយចិត្តអកុសលក៏មានដែរទៅជាអលកតូបមៈបរិយត្តិរៀនដោយកុសល ដើម្បីយើងរលាស់ខ្លួនចេញចាក់ភពហៅថា នេះសរណៈបរិយ័តចឹងទៅហើយ ព្រះអរហន្តដោយមហាកិរិយាព្រះអង្គក៏រៀនដែរដើម្បីរក្សានៅពុទ្ធសាសនា ហៅថាផណ្ឌេកិរិកៈបរិយ័តចឹងទៅចឹងគឺថាចិត្តដែលរៀនព្រះបរិយ័តធម៌ហ្នឹងមានអកុសលមានកុសលមានអព្យាក្រឹតអាហ្នឹងចិត្តដែលរៀនចំណែកព្រះបរិយ័តធម៌គឺជាបញ្ញត្តិកណាហ្នឹងគឺជាសត្យបញ្ញត្តិនិងអដ្ឋបញ្ញត្តិ ដែលមโนទ្វេរវិធ័យចិត្តបានដឹងនៅព្រះបរិយ័តធัวហ្នឹងព្រោះណាហើយនឹងអស់ហើយណាមានមនុស្សអីទៀតទេកណាអញ្ចឹងប៉ុណ្ណឹងចឹងដោយសេចក្តីជ្រះថ្លាខ្ញុំប្រកាសណាបានប្រម៉ែប្រមូលរួបរួមសេចក្តីនៃពធัวដើម្បីពុទ្ធបរិស័ទយើងបានពិចារណាក្នុងការរស់នៅក្នុងជីវិតរាល់ថ្ងៃប្រព្រឹត្តទៅ ដើម្បីសេចក្តីសុខ ណាជ្រុះមួយទេណាហ្នឹងសំណួរអឺនេះខ្ញុំបាទបាទសក់ខ្សែចម្រើនទាំងសំសួរលោកគ្រូពីសតបឋាន 4ឲ្យពិចារណាកាយខាងក្នុងកាយខាងក្រៅវេទនាខាងក្នុងវេទនាខាងក្រៅចិត្តខាងក្នុង ចិត្តខាងក្រៅសូមលោកគ្រូជួយបកស្រាយនឹងគឺ កាយវេទនាចិត្តធัวជាខាងក្នុងនឹងគឺកាយវេទនាចិត្តធัวដែលដែលសន្មត់ថាខ្លួនយើងចឹងហើយកាយវេទនាចិត្តធัวខាងក្រៅគឺដែលសន្មត់ថាអ្នកដតីនឹងឯងគឺថា ត្រឹមតែកាយវេទនា ចិត្តធัวតែប្រប៉ុណ្្នឹងឯងនឹងឯងដូចដុំដីអញ្ចឹងណា យើងច្បាច់ធ្វើមុខមាត់ដូចយើងទៅក៏នៅតែដីច្បាច់ធ្វើដូចអ្នកដតីទៅក៏នៅតែដីច្បាច់ធ្វើជាគោក៏នៅតែដីច្បាច់ធ្វើកបីក៏នៅតែដីច្បាច់ធ្វើទេវតាក៏នៅតែដីច្បាច់ធ្វើឡានក៏នៅតែដី គឺយ៉ាងណាមិញកាយវេទនាចិត្តធัวហ្នឹងវានៅតែកាយវេទនាចិត្តធัวហ្នឹងសតិប្បដ្ឋាន គឺមិនវង្វេងពាក្យថាមិនវង្វេងហ្នឹងគឺបានន័យថាមិនច្រឡំកាយវេទនាចិត្តធัวហ្នឹងទៅជាអ្វីក្រៅពីនឹងទេទោះជាសន្និមត់តំណែង តែង តាំងអីប៉ុណ្ណាក៏វាមិនផុតពីកាយវេទនាចិត្តធัวហ្នឹងអញ្ចឹងបានឈ្មោះថាជាសតិមិនវង្វេងជាមួយនឹងបរមត្តធัวតាមសេចក្តីពិត នឹងឯងដូច្នេះនៅ ក្នុង ក្តីនៃពធក៏សំគួរដែលនៅ ពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំង